អឺចង់សួរនេះឈ្មោះអឹមសុកទីនអឹមសុកទីនអឺគាត់សួរថាយើងខំជួយយកអាសាអ្នកដតីរាប់អានដោយចិត្តល្អមិនដែលគិតចង់បានការតបស្នងអ្វីវិញទេព្រោះគិតថាមកធ្វើការ នៅស្រុកគេចឹងហើយយើង ជាខ្មែរដូចគ្នា ត្រូវចេះជួយគ្នាប៉ុន្តែបែរជាត្រូវគេស្អប់ទៅវិញតើយើងគួរតែស្អប់គេវិញអត់ចឹងយើងត្រូវសិក្សាពីរឿងពាក្យថាស្អប់ហ្នឹងណាវាជាធัวគួរចម្រើនឬក៏ធัวគួរលះកុសលាធម្មាជាធัวគួរចម្រើនអញ្ចឹងនៅក្នុងកុសលាធម្មាហ្នឹងអត់មានស្អប់ នៅក្នុងហ្នឹងទេអាស្អប់មនុស្សណា តែបើស្អប់សេចក្តីអាក្រក់ស្អប់អំពើមិនល្អជាការខ្ពើមជាការខ្លាចសេចក្តីអាក្រក់ហ្នឹងអាហ្នឹងមាន តែបើពាក្យស្អប់ជាលក្ខណៈបញ្ញត្តិហ្នឹងវារំខានចិត្តខ្លួនយើងពេលយើងស្អប់អ្នកដតីយើងចម្រើនកិលេសក្នុងខ្លួនពេលយើងស្អប់សេចក្តីអាក្រក់ខ្លួនឯងយើងរិទ្ធជូសវាចោលឃើញទេឧទាហរណ៍យើងខ្ពើមសេចក្តីអាក្រក់ដែលហៅថាជាហិរិណា ហេរិហ្នឹងមិនមែនស្អប់មនុស្សទេស្អប់កិលេសខ្លួនឯងអាត្មាចេះតែស្ដាប់អ្នកនិយាយធម៌អ្នកទេសនាលោកចេះតែច្រឡំមកទៅនឹងស្អប់ហេរិគឺជាកុសលកុសលបានបានជាលក្ខណៈហេរិហើយហេរិហ្នឹងកើត តែ នៅ ក្នុងវេទនា2ឯងសោមនស្សវេទនា1ហើយនិងឧបេខាវេទនា1អញ្ចឹងយើងត្រូវមើលប្រភពនៃវាកើតហេរិអតបៈកើតតែក្នុងវេទនា2ហ្នឹងដែរ សោមនសវេទនា ហើយនឹងឧបេក្ខាវេទនាចុះអសពគេសពឯងនោះអានឹងអត់ដែលកើតក្នុងឧបេក្ខាហើយក៏មិនដែលកើតក្នុងសោមនស្សដែរវាកើតតែក្នុងទោសមូលចិត្តទេជាអកុសលធម៌ចឹងស្គាល់អាប្រភពធម៌ហ្នឹងទៅយើងយើងយើងមកមកមើលថាតើធម៌ណាគូចម្រើនធម៌ណាគូលះបង់យើងស្អប់គេចិត្តយើងមានសុខអីណាចឹងបានអាត្មាសរសេរថ្ងៃមុនថា ពេលណាយើងចងចិត្តគុំគួនអ្នកដតីហ្នឹងមានន័យថាយើងអនុញ្ញាតឲ្យអ្នកដតីបំផ្លាញសេចក្តីសុខផ្លូវចិត្តរបស់យើងឥឡូវកុំថាអាត្មាអ្នកថាឥឡូវគិតខ្លួនឯងទៅពេលស្អប់អាត្មាហ្នឹងចិត្តហ្នឹងវាសុបាយអត់សុបាយនឹងស្អប់ហ្នឹងឬក៏យ៉ាងម៉េចពូពេលអាស្អប់មនុស្សវាជាតោសៈមូលចិត្តហើយតោសៈមូលចិត្តវាមានលក្ខណៈដុតបំផ្លាញសេចក្តីសុខស្ងប់ផ្លូវចិត្តអញ្ញេ អីមនុស្សឯណាដែលដែលមានសេចក្តីសុខទៅនិយាយឌឺដងចំអកចំអន់អ្នកដតីអត់ទេវាមានតែចង់ចែកសេចក្តីសុខដល់អ្នកដតីចឹងវាអត់មានអ្នកណាស្គាល់ធัวនឹងជាង ខ្លួនយើងទេអាគណៈចិត្តមួយមួយដែលវាកើតឡើងក្នុងចិត្តរបស់យើងហ្នឹងណាអត់មានអ្នកណាដឹងក្រៅពីខ្លួនយើងនឹងទេអញ្ចឹងយើងរៀនសង្កេតស្គាល់លក្ខណៈរបស់ធัวនឹងហៅថា កង្ខាវិតរណវិសុទ្ធិនេះមគ្គបដិបទាននៅក្នុងវិបស្សនានេះកង្ខាវិតរណវិសុទ្ធិកំចាត់បងនៅសេចក្តីសង្ស័យគឺត្រូវច្បាស់នៅក្នុងលក្ខណៈធัวនឹងទៅទោសៈមានលក្ខណៈម៉េចមានកិច្ចម៉េចមានបតតឋានម៉េចវាទល់តែច្បាស់អានឹងបានកំចាត់បងនៅសេចក្តីសង្ស័យនឹងបានហៅថាកង្ខាវិតរណវិសុទ្ធិវិសុទ្ធិ7 អញ្ចឹងបានជាបរិយ័តនឹងសំខាន់ណាស់សំខាន់មែនទែនណាដូចមនុស្សដើរក្នុងព្រៃត្រូវតែ ចេះមើលផែនទីអញ្ចឹងដើរក្នុងព្រៃវង្វេងអត់ផែនទីក៏ពិបាកអាមានផែនទីមិនចេះមើលក៏ពិបាកចឹងបរិយ័តនេះគឺមានលក្ខណៈសំខាន់បំផុតសម្រាប់អ្នកបដិបត្តិហ្នឹងហើយ ហើយដល់យើងអត់អត់យល់ពីបរិយ័តនឹងច្បាស់យើងចិត្តតែវិនិច្ឆ័យគេអញ្ចេះគេអញ្ចោះគេអញ្ចេះគេអញ្ចោះហើយមេគាមែនទេណាមើលចិត្តមែនទេណាមានទៅមើលអ្នកដតីណាមើលចិត្តខ្លួនឯងណាហើយចិត្តនឹងរំពើកវាកំរើកវាបដិខៈទៅតនេះទៅតនោះនឹងស្អីមិនទោសៈណាល្អិតអញ្ចឹងមិនកិលេសវាមានអាក្រូតក្រៀតវាមានអាកដាលវាមានអាល្អិតអញ្ចឹង ហើយអ្នករៀនធម៌ដបងដបងច្រើនតាច្រើនតាច្រឡំធម៌ច្រឡំស្មាខ្លួនឯងវាវាស្អាតហើយវាច្រឡំសបោអ្នកច្រឡំថ្មមើលសបោសបោអ្នកច្រឡំស្មាខ្លួនឯងអស់កិលេសនិយាយទៅដូចអស់កិលេសអញ្ចឹងមែនទេតែនិយាយថាអស់កិលេសអានឹងព្រះអរហន្តហើយ ឥឡូវនិយាយពីស្អប់នឹងវិញបើយើងក្រៀកចូលក្នុងនៃពធដែលយើងត្រូវវែកញែកថាធัวចឹងដូចនៅឆ្ងាយហែកមើលក្នុងចិត្តយើងវិញពេលយើងស្អប់ទៅចិត្តនឹងសុខសោមនស្សទេសបាយទេអាពេលស្អប់គេនឹងសបាយរីករាយបៃតិទេសួរចេះវិញកុំទៅលើកកពីណាមកចេះឥឡូវសួរថាពេលស្អប់គេហ្នឹងឥឡូវទាំងអស់គ្នាឆ្លើយមកពេលស្អប់គេហ្នឹងបៃតិកើតទេបៃតិធ្វើឲ្យចិត្តនឹងវា រសាយពីទុក្ខ កង្វល់ហ្នឹងមានទេពេលហ្នឹងហែកមើលមើលពេលស្អប់អ្នកទាំងអស់គ្នាសិតធ្លាប់ស្អប់គេអាត្មាក៏ធ្លាប់ស្អប់ដែរបើសួរថាស្អប់នឹងមានបៃតិទេអាបៃតិមានន័យថារីករាយប៉ាមកជាឆ្អែតកាយឆ្អែតចិត្តហ្នឹងអាគណៈអបគុណដោយភាពតិចផ្លូវចិត្តហ្នឹងមានអត់គណៈហ្នឹងមានអត់ហ្នឹងឆ្លើយទៅហ្នឹងអត់ទេពេលស្អប់ស្អប់ណាក៏ដោយមិនបាច់តែស្អប់អ្នកទៅទេស្អប់តកូនហ្នឹង ខណៈស្អប់វាណាស់ហ្នឹងអាហ្នឹងអញស្អប់ដល់ឃើញចិត្តហ្នឹងវាអាពៀតដែរវាជាលក្ខណៈតោសៈតោសៈហ្នឹងវាមានកិច្ចយ៉ាងម៉េចថានិសយតិហនៈរសោនិសយតិហនៈរសោមានការដុតកម្ដៅទីអាស្រ័យរបស់វាដុតកម្ដៅចិត្តហ្នឹងទីអាស្រ័យរបស់តោសៈហ្នឹងគឺចិត្តហ្នឹងហើយតោសៈជាចិត្តសឹក អតិស្រ័យរបស់វាគឺចិត្តហ្នឹងឲ្យវាអាពាតឲ្យវាក្តៅញ៉េវាមានតិចស្អីវាអឺហើយពេលដែលស្អប់ពេលដែលខឹងហ្នឹងតើមានលក្ខណៈស្ងប់ទេ មានលក្ខណៈឧបេក្ខាទេឧបេក្ខាដែលចិត្តនឹងជ្រឿជ្រឿថៃគេហៅថាជ្រឿជ្រឿស្មើ ស្មើស្មើមិនក្លែងក្លងអីមានទេពេលដែលស្អប់អ្នកដតីហ្នឹងអត់មានទេបដិខៈកើតជាមួយវេទនាតែមួយឯងដោយស្អប់មកពីវាទើសអាទើសនឹងធัวបល័យហៅថាបដិខៈថ្នាំងថ្នាក់ថ្នាំងថ្នាក់នឹងវាទើសវាទើសហ៎ នេះទៅនឹងទៅលក្ខណៈទៅនឹងមាន10យ៉ាងជាមួយនឹងមនុស្ស9ជាមួយនឹងរបស់របរឬក៏ពេលវេលាឬក៏ស្អីស្អីក្រៅពីមនុស្សហ្នឹងមួយអានេះចាំមានអ្នកណាសរសេរបានដាក់ក្នុងហ្នឹងក៏ជួយសរសេរដាក់ទៅមាន9 អាទៅអាលក្ខណៈទៅជាតោសៈហ្នឹងណាទី1វិពាក់ប៉ុណ្្នឹងអតីតកាលទី2បច្ចុប្បន្នទី3អនាគតអតីតកាល3បច្ចុប្បន្ន3អនាគត3 1ទៅឬក៏ចងក្រោតគំនុំឬក៏គុំទុកក្នុងចិត្តថា អ្នកនេះបានធ្វើនៅអំពើមិនជាប្រយោជន៍ដល់អញមានន័យថានិយាយខ្លីថាអ្នកនេះបានធ្វើអាក្រក់ដល់អញចងចងគំនុំទុកក្នុងចិត្តចឹងក៏ទុកតែឃើញមុខតនឹកដល់ក៏ទុកភ្លាមអាចិត្តហ្នឹងឃើញទេ មួយទៀតកំពុងធ្វើកំពុងធ្វើអាមួយធ្វើរួចហើយណាមួយទៀតកំពុងធ្វើហើយមួយទៀតនឹងធ្វើតាមតែទំនងហ្នឹងគឺថាប្រកាសជាធ្វើហើយតាមស្មានណាអាហ្នឹងវាពាក់ព័ន្ធនឹងកាល3អាហ្នឹងចំពោះខ្លួនឯងក៏នាំឲ្យស្អប់នឹងដែរអាហ្នឹងចំពោះខ្លួនឯង ចំពោះមនុស្សខ្លួនឯងស្រឡាញ់ហ្នឹងវិញបាន3ហ៎បានធ្វើកំពុងធ្វើនឹងធ្វើនៅអំពើជាប្រយោជន៍មិនជាប្រយោជន៍ដល់អញដល់ខ្លួនអញផ្ទាល់តែហ្មងមួយទៀតពាក់ព័ន្ធនឹងមនុស្សដែលស្រឡាញ់ឧទាហរណ៍អ្នកនេះបានធ្វើនៅអំពើមិនជាប្រយោជន៍ដល់មនុស្សជាទីស្រឡាញ់របស់អញ អញ្ចឹងមិនបាច់គេធ្វើចំពោះខ្លួនឯងទេធ្វើចំពោះនរណាដែលយើងស្រឡាញ់នោះក៏យើងខឹងដែរក៏យើងចងកំណងគំនុំទុកដែរចងក្រោតទុកដែរឃើញអាសភាពអញ្ចឹងអញ្ចឹងយើងដែរយកមករៀនយកមកវិភាគយកមកមើលចិត្តយើងឯងអត់ទេថែមនឹងគ្រប់គ្រងអញអញ្ចឹងប៉ះមិនបានអញ្ចឹងគ្រប់គ្រងអញហ្នឹង ល្អិតណាសាមញ្ញសាមញ្ញប៉ុន្តែវាល្អិតយើងមិនដែលគិតរាល់ថ្ងៃហ្នឹងយើងស្មានតែយើងហ្នឹងវាល្អណាស់ឧទាហរណ៍ថាយើងស្រឡាញ់បុគ្គលកខហ្នឹងទៅធ្វើបាបគាត់ហ្នឹងណាអញ្ចឹងយើងខឹងខហ្នឹងហើយយើងសរុបមកថាអ្នកនេះឬក៏បុគ្គលនេះបានធ្វើនៅអំពើមិនជាប្រយោជន៍ដល់មនុស្សដែលអញស្រឡាញ់ ជាបងជាប្អូនជាប្តីជាប្រពន្ធយើងឬក៏ញាតិមិត្តសម្លាញ់អីរបស់យើងដែលយើង ស្រឡាញ់រាប់អានហ្នឹងរហូតដល់តែជន់ជាតិសាសយើងហ្នឹង ណាមកបៀតបៀនមិនបានហ្នឹងខឹងហ្នឹងអញ្ចឹងទៅឃើញខឹងវាមានដែនកំណត់ទេអ្នកដែលគេធ្វើបាបនៅអាហ្វ្រិកយើងអត់ដឹងយើងមានខឹងហើយអត់ខឹងព្រោះយើងអត់ស្រឡាញ់នៅក្នុងហ្នឹងអញ្ចឹង និយាយចឹងអាត្មាហ្នឹងទៅជូនក្បត់ជាតិទៀតឡើបើតែគិតមើលទៅគិតបន្តិចណាកុំខួរក្បាលរាក់ពេកនៅនេះបានធ្វើនៅអំពើមិនជាប្រយោជន៍ដល់មនុស្សដែលអញស្រឡាញ់អ្នកនេះកំពុងធ្វើអ្នកនេះនឹងធ្វើហ៎3 3អញ្ចឹងអតីតកាលបច្ចុប្បន្នអនាគតអញ្ចឹងបាន6 ហើយ3ទៀតអ្នកនេះកំពុងធ្វើអំពើជាប្រយោជន៍ដល់មនុស្សដែលអញស្អប់វាច្រាស់ត្រឡប់ទៅវិញឃើញណារឿងដែលយើងស្អប់ហ្នឹងណាវាមានច្រើនរឿងអញ្ចឹងចិត្តនឹងវាចងអញ្ចឹងតែអាចង់និយាយរឿងចិត្តចងថ្ងៃមុនហ្នឹងនៅនេះទៅធ្វើអំពើល្អដល់មនុស្សដែលអញស្អប់ អញស្អប់អាណាវាទៅជួយអានោះវាទៅធ្វើល្អដល់អានោះស្អប់ដោយទាំងអានោះទៀតគុំនោះអានោះទៀតឃើញទេបានបានធ្វើកំពុងធ្វើនិងធ្វើអញ្ចឹង9ណាឡើងរាប់ត្រួសត្រួសឡើងវិញ ការខឹងក្រោតនឹងការស្អប់នឹងដោយ ចំពោះបុគ្គលដែលធ្វើអំពើមិនជាប្រយោជន៍ដល់យើងនេះដូចក្នុងសំណួរហ្នឹងចឹងយើងជួយគេសោះឬស្អប់យើងវិញអាគេស្អប់យើងហ្នឹងឯងវានៅក្នុងលក្ខណៈថាគេធ្វើមិនល្អមួយយើងហ្នឹងនៅនេះបានធ្វើអំពើអាក្រក់ឬក៏ថាស្អីដែលមិនមែនជាប្រយោជន៍មិនមែនជាអំពើល្អដល់អញនៅនេះកំពុងធ្វើអំពើមិនជាប្រយោជន៍ដល់អញអ្នកនេះនឹងធ្វើនៅអំពើមិនជាប្រយោជន៍ដល់អញ3នៅនេះ បានធ្វើនៅអំពើមិនជាប្រយោជន៍ដល់មនុស្សដែលអញស្រឡាញ់នៅនេះបានកំពុងធ្វើនៅអំពើដែលមិនជាប្រយោជន៍ដល់មនុស្សដែលអញស្រឡាញ់នៅនេះនឹងធ្វើនៅអំពើមិនជាប្រយោជន៍ដល់មនុស្សដែលអញស្រឡាញ់បីទៀតអ្នកនេះបានធ្វើអំពើល្អដល់មនុស្សដែលអញស្អប់ស្អប់ហើយវាទៅធ្វើហើយមួយទៀតអ្នកនេះបានធ្វើនៅអំពើល្អដល់មនុស្សកំពុងធ្វើនៅអំពើល្អដល់មនុស្សដែលអញស្អប់អ្នកនេះនឹងធ្វើ មើលតាមតំណងហ្នឹងវាទៅគ្រប់ត្រូលវាទៅចូលជាមួយអាមនុស្សអញស្អប់ហ្នឹងអញ្ចឹងទាំងអស់ហ្នឹងសិតតែជា អារម្មណ៍នាំឲ្យកើតបដិខៈការ ថ្នាំងថ្នាក់ចិត្តទាំងអស់ហ្នឹងហើយមួយទៀតมันពាក់ព័ន្ធនឹងអឺសត្វវត្ថុអីទេគឺថាมันពាក់ព័ន្ធនឹងមនុស្សទេពាក់ព័ន្ធនឹងរឿងខ្លួនឯងនឹងមួម៉ៅ ខ្លួនឯងធ្វើកុំព្យូទ័រទៅ ដោតគូតមកជុលវាមិនចូលខឹងដើរចពុបជើងខឹងហ្នឹងរបស់របស់អីផ្សេងផ្សេងដែលវាមិនមិនត្រូវតាមចិត្តរបស់យើងហ្នឹងក៏ខឹងដែរអញ្ចឹងរាល់ខឹងទាំងអស់អាខឹងហ្នឹងក៏ដោយអាខឹងជាមួយគេនោះក៏ដោយសិតតែជាសភាពទុកផ្លូវចិត្តរបស់យើងប្រឆាំងជាមួយនឹងមេត្តាធម៌ហ្នឹងហើយ ហើយសំណួរសួរថាគួរស្អប់គេគេវិញអត់អញ្ចឹងអាត្មាកណ្ណាឲ្យសួរថាគួរឬអត់អាត្មាកណ្ណាឲ្យគិតថាទៅស្អប់គេនឹងបានសុខអត់គណៈដែលយើងស្អប់គេហ្នឹងបានសុខអត់បើស្អប់ទៅបានសុខអាហ្នឹងដឹងហាមមិនទេចិត្តដឹងទៅហាមមិនទេប៉ុន្តែបើពិចារណាឃើញច្បាស់ថាស្អប់គេហ្នឹងវាអត់មានបានសុខអីទេអត់ចំណេញអីទេវាខាតទាំងពេលទៅទៀតពេលស្អប់គេហ្នឹងធ្វើអីកើតអានសភៅក៏មិនកើតអាពេលខឹងគេហ្នឹងធ្វើអីមិនបានទេ មួម៉ៅយើងការមួម៉ៅក្នុងចិត្តអស់ចិត្តទៅនិយាយប្រាប់គេទៀតខាតអាពេលវេលានិយាយលោអ៊ូប្រាប់គេអត់បានទៅធ្វើអីគេទេបើមនុស្សនោះវាអាក្រក់មែនទេប៉ដឹងដាក់គុកត្មងអានឹងក៏ដូចបានចំណេញខ្លះឲ្យមនុស្សនឹងដឹងខ្លួនខ្លះប៉ិនអត់ក្បាលអ៊ូបាទនេះចេះអានោះចោះនេះចេះអានោះចោះហើយហីអស់ពេលវេលាអាចិត្តខ្លួនឯងហ្នឹងក៏វាអត់មានបានប្រយោជន៍ស្អីយើងគិតតែទេ មនុស្សអញ្ចឹងអញ្ចឹងគួរតែមានទោស គួរតែមានអីអាបកើតទៅនាំគ្នាកើតដាក់ទោសមួយមនុស្សល្មើគុណត្រូវដាក់ទោសមិននាំគ្នាធ្វើអានឹងឲ្យបានទៅមកអានឹងមានប្រយោជន៍បើខណ្ឌបើខឹងដកដង្ហើមចោលខឹងដកដង្ហើមចោលខឹងបើហើពាក្យចោលខឹងវិញមានទៅខាតអ្នកដែលយើងខឹងហ្នឹងណាខាតតែយើងហ្នឹងខាតតែយើងខ្លួនឯងហ្នឹងវាអត់មាន បានប្រយោជន៍អីហ្នឹងហើយហើយរឿងហ្នឹងកើត កើតនៅក្នុងសង្គមយើងច្រើនមនុស្សសិតតែច្រើនហើយថ្មក៏ធ្លាប់ជួបដែរធ្លាប់ជួយមនុស្សមកកកោងហ្នឹងប៉ុន្តែថ្មវាវាអត់ចំណាំទុកថាត្រូវជួយគេហ្នឹងប្រហែលអ្នកអីម៉ានអ្នកថ្មមិនដាល់ទៅគិតចំណាំខ្លះមួយជួបទៅបានគេមកប្រាប់ថាអូកណាធ្លាប់អញ្ចេះធ្លាប់អញ្ចោះខ្លះធ្លាប់ធ្វើកូនសិស្សអីចេះចោះអត់ចំណាំទេនឹកឃើញថាសុបាយចិត្តជួយគេជួយទៅហើយទៅណាទៅទៅបានសុខ ហើយក៏មិនដែលទៅចំណែនជាមួយនឹងអ្នកដែលយើងជួយថ្ងៃក្រោយទៅគេមានជាងយើងគេល្អជាងយើងអត់បានគេបានសុកបានថ្កុំថ្កើងទៅវាមានអារម្មណ៍មួយថាអឺយើងវារួចភរិយរួចភរិយថាបើគ្នាវាខ្វះវាខាតទៀតឯងពិបាកជួយទៀតបើគ្នាមានហើយល្អឯងដឹងដឹងហើយទៅអត់ទៅសង្ឃឹមអី ដូចគេនេះដល់យើងប្រឡែងអញ្ចឹងទៅយើងមានទៅកើតទុកអារឿងគេដឹងមិនដឹងហើយហើយបងប្អូនអញ្ចឹងដែរអាត្មាជឿសង្វេគសង្វេគបងប្អូនខ្លះឃើញគ្នាមានគ្នាបានអញ្ចឹងអត់សบายចិត្តនឹងបងប្អូនខ្លួនឯងមាន បានចំណែនជួនកាលទៅទឹកចំណែនអាមរដកទ្របម៉ែឪចែកចែកឲ្យនេះតិចជាងចែកឲ្យនោះតិចជាងច្រើនជាងទៅចំណែនហ្នឹងចឹងហ៎ទេអាត្មាតាំងពីក្មេងមកមិនមែនទៅមកលើនេះណាតាំងពីក្មេងមក តាំងពីចេញមករៀនមកមិនដែលទៅនឹកសំណោះថាចង់បានទ្រពមរតកពីម៉ែពីឪមិនមែនថាបោះគាត់មិនមានតម្លៃអីទេប៉ុណ្ណាប៉ុណ្ណាអាចិត្តថាចង់ដដើមមរតកនឹងមិនដែលតាំងពីក្មេងមកម៉ែហើយដល់ហើយមិនចង់បានអញ្ចឹងត្រូវបានញោមទុកចិត្តជាង គេឲ្យជាអ្នកចែកមរតកទៅទៀតណាវាអញ្ចឹង ព្រោះគាត់ដឹងហើយគាត់ដឹងថាមិនចង់បានហ្នឹងមកគាត់ឲ្យកាន់ការទៅត្រូវថ្ងៃក្រោយទៅចែកឲ្យប្អូននេះប្អូននោះអីចឹងគាត់ប្រគល់ឲ្យអញ្ចឹងហើយបើអាត្មាអ្នកកម្មាញអ្នកចង់គាត់មិនឲ្យទេតែបានតែគេទៅបានសុកអីហ្នឹងអសាធុចាមានតែរួចភរិយទៅប្អូនមួយរស់ស៊ីបានមានបាននោះនិយាយពីអអហ្នឹងអមិនទី1គេបានសុកឯទី2អញរួចរវល់ហើយ ពួកគេបានសុខហើយញាតិញោមបើកចិត្តចឹងមើលណាមានជាងយើងនោះឲ្យគេស្រឡះថាអញរួចភេរៈមួយបានគេមានបានគេសុខបានគេមាននេះមាននោះអញរួចភេរៈអញមិនបាច់បាក់ចិត្តខ្វល់មួយទៅជួយគេល្មិចទៀតអាហ្នឹងមុទិតាធរដែលត្រូវចម្រើនបើណារឿងចំណែនក្នុងចិត្តហ្នឹងខ្ញុំតទេតទេមកទួលឯងកូនដែរមិនបានទទួលសេចក្តីស្រឡាញ់គេទៅលូអីចឹង អានឹងជាប់ខ្លួនឯងខ្លាំងពេកអត់ព្រមធ្វើខ្លួនឯងបានសុខសូម្បីតែពុកម្ដាយមិនសូវស្រឡាញ់គេនោះក៏គ្មានរឿងអីត្រូវកើតទុកដែរអើគាត់រវល់មួយកូនណាច្រើនរវល់ណាគាត់ប្រឡែងយើងយើងមានសេរីភាពទៅជាចឹងអូយតែយើងគិតត្រូវគ្មានរឿងអីមកកើតទុកអារឿងចឹងចឹងពាក្យថាជួយវាទល់តែកុំជាប់នឹងអីហាមថាថាជួយ ហើយជួយឲ្យចង់ឲ្យគេស្រឡាញ់ហ្នឹងក៏មិនមែនជួយស្មោះដែរកុំជាប់ជាមួយអាគេស្អប់ហ្នឹងអត់ទៀតធម្មតាពិនិត្យតែមើលការជួយឥឡូវអាត្មាចង់និយាយពីធัวដែលឈ្មោះថាជួយនឹងត្រូវប្រកបដោយលក្ខណៈអីនៅក្នុងធัวហៅថាសង្កហធัวសង្កហធัวមាន4ទី1គឺ យើងឲ្យពាក់ព័ន្ធនឹងទៀនណាជារបស់របរអីអីចឹងដែលយើង អាចចែករំលែកជួយបានក៏ជួយទី2ពយវាចាពយវាចាហ្នឹងប្រែថាសម្ដី ជាទីស្រឡាញ់ពាក្យថាសម្ដី ជាទីស្រឡាញ់ហ្នឹងគឺសម្ដីដែលនាំមកនូវប្រយោជន៍មិនមែនជាពាក្យមួយញែកមួយញត់ មិនពាក្យអែបអបធ្វើមិនឲ្យគេស្រឡាញ់ខ្លួនយើងឯងកុំកុំជាប់នឹងពាក្យថាស្រឡាញ់ពយៈវាចាពាក្យសដីសំដីជាទីស្រឡាញ់មិននិយាយឲ្យគេស្រឡាញ់យើងទេណាកុំកុំច្រឡំមកតែនឹងពយៈវាចាវាចាជាទីស្រឡាញ់ជាទីរាប់អានមានន័យថាក្នុងលក្ខណៈនិយាយនឹងវាប្រកបដោយមេត្តាធម៌ឲ្យអ្នកស្ដាប់នឹងវាបរុះតិចផងគណៈត្រឹមតែបរុះតិចតែប៉ុណ្្នឹងទេ ព្រោះតិចឲ្យងាយស្ដាប់តែប៉ុណ្្នឹងមិនមែនមកជាប់ថាឲ្យគេមកស្រឡាញ់យើងមិនមែនទេមិនមែនអញ្ចឹងតែអញ្ចឹងជាប់ទៀតអញខំនិយាយឲ្យព្រោះមិនមិនស្រឡាញ់អញណាអាហ្នឹងមិនមែនអញ្ចឹងណាពេលថាវិយៈវាចាគឺនិយាយវាចាប្រកបដោយមេត្តាករុណាធម៌ចង់សង្គ្រោះគេណានិយាយដោយសេចក្តីស្រឡាញ់អាហ្នឹងន័យមួយនិយាយដោយសេចក្តីស្រឡាញ់មានន័យថាយើងនិយាយដោយក្តីអនុគ្រោះ ពយលបើកបង្ហាញផ្លូវឲ្យសពក្រុមដោយសេចក្តីស្រឡាញ់ដោយសេចក្តីមេត្តានឹងមួយមួយទៀតបំណងចង់ឲ្យអ្នកស្ដាប់នឹងបានសេចក្តីសុខជាមួយនឹងពាក្យសម្ដីនៃនិយាយទៅនឹងមិនមែនអញអ្នកសុខទេហើយទី3អដ្ឋចរិយាមានន័យថាទាំងការឲ្យហើយនឹងការនិយាយពយលអីទាំងអស់ហ្នឹងគឺធ្វើដើម្បីតែប្រយោជន៍ឲ្យគេទេ អដ្ឋចរិយាចរិយាហ្នឹងក៏ប្រព្រឹត្តអដ្ឋហ្នឹងជាប្រយោជន៍ណាគឺប្រយោជន៍ដល់គេមិនមែនខ្លួនឯងទេហើយនឹងសមាណតតាប្រព្រឹត្តខ្លួនស្មើស្មើមានន័យថាមិនមើងងាយព្រោះតែយើងជួយយើងទៅមើងងាយគេមិនមែនទេអ្នកជួយហ្នឹងណាកុំអាងតែយើងជួយហើយយើងមើងងាយគេអាហ្នឹងមិនមែនជាទានសប្បុរសទេមិនមែនជាការជួយរបស់សប្បុរសទេ ចឹងបានសូម្បីតកាឲ្យនឹងក៏បងប្រើពាក្យថាសកច្ចាំងទានឹងទេតិឲ្យដោយសេចក្តីគោរពគោរពអ្នកទទួលទៀតមិនឲ្យអាងតែយើងឲ្យហើយយើងទំកើងរឹកមើងងាយអ្នកទទួលមែនទេហើយនៃមួយយ៉ាងទៀតពាក្យថាសមាណតតានឹងគឺស្មើមុខស្មើក្រោយខាងមុខយ៉ាងម៉េចខាងក្រោយអញ្ចឹងមិនមែនខាងមុខ យើងនិយាយពាក្យល្អខាងក្រោយយើងនិយាយពាក្យមិនល្អមិនមែនទេអញ្ចឹងហើយបានអាត្មាជាឃើញសង្គមយើងវាសបោតាមុខពីរខាងខាងក្រោយនេះជាពិសេសតាមសរសេរជេរគ្នាអីហ្នឹងមើលទៅដូចក្លាហានណាស់អញ្ចឹងអាត្មាជាឆ្ងល់ថាចុះបើជួបគ្នាមែនតេនជេរអញ្ចឹងដែរហើយបើជួបមែនតេនអត់ហ៊ានអញ្ចឹងទេមនុស្សមុខពីរហើយអញ្ចឹងកុំធ្វើខ្លួនឯងឲ្យទៅជាមនុស្សមុខពីរ គេមើលទៅឃើញអញ្ចឹងណាពីចម្ងាយហៅសិតតាអាសិតតាអានេះអានោះសិតតាអាចេះអាចោះដល់ពេលទៅជួបទៅបាតចាស់បាតចាស់អាហ្នឹងមហាធម៌កិនធីក៏ថាមនុស្សមើលមានចរិតមនុស្សល្អមានចរិតតែមួយឯងតែមនុស្សមានចរិតពីរគឺមនុស្សខូចអានឹងពាក្យគាត់មិនយើងពិចារណាមើលទៅមានចឹងមែនអត់ គាត់ថាមនុស្សយើងមានចរិតតែមួយទេប៉ិនបើនិយាយតាមធัวចរិតមនុស្សយើងច្រើនប៉ិនចរិតមានន័យថាប្រហែលជាអតចរិតប្រចាំខ្លួនតែងតែធ្វើអីហ្នឹងក៏គាត់និយាយចឹងតែមើលបើយើងចែកតាមចរិតធัวវាមានដល់6ហើយមានមិសកចរិតហ្នឹងច្រើនទៀតប៉ុន្តែព្រះអង្គសំដែងកន្លែងហ្នឹងព្រះអង្គមិនមិនមិនហៅថាចរិតទេព្រះអង្គអត់ហៅថាចរិតទេហៅថាមេត្តាកាយកម្មមេត្តាវិច័យកម្មមេត្តាមនោកម្ម អឺព្រះអង្គសរសើរព្រះអានន្ទថាអានន្ទរបស់តថាគត មានមេត្តាមនោកម្មចំពោះតថាគតនឹងមិនមានចំណែកពីរមានមេត្តាវិច័យកម្មចំពោះតថាគតមិនមានចំណែកពីរមានមេត្តាកាយកម្មចំពោះតថាគតមិនមានចំណែកពីរមានន័យថាម៉េចមានន័យថាបើនៅចិត្តតថាគតហ្នឹងចិត្តនឹងខ្វល់ខ្វាយពីតថាគតយ៉ាងម៉េចគោរពតថាគតម៉េចអានន្តនៅឆ្ងាយយ៉ាងម៉េចក៏គិតគោរពស្រឡាញ់តថាគតអញ្ចឹង នៅចិត្តនឹងអានន្តនិយាយពាក្យសម្ដីចំពោះមុខតថាគតនឹងមានភាពទន់ភ្លន់ល្មិចអានន្តនៅឆ្ងាយជើងមេឃក៏ដោយឲ្យតែនឹកដល់ឈ្មោះតថាគតនឹងគឺពាក្យសម្ដីនឹងទម្លាក់មកទន់ដូចនៅមុខតថាគតចឹងកាយកម្មចឹងដែរនៅចិត្តតថាគតនឹងខ្វល់ខ្វាយមិនគោរពមិនទៅឆ្ងាយសំបីតាសឹងមុននឹងសឹងមើលទឹះសិនព្រះអង្គនៅទឹះណាដាក់ក្បាលទៅនោះនៅឆ្ងាយបណ្ណាក៏ដោយ គ្រប់ចឹងហ្នឹងអត់មានចំណែកពីរទេប៉ុន្តែមើលរាល់ថ្ងៃយើងសម្បូរចំណែកពីរពិសេសអ្នកក្លាហានក្លាហានប្រើរឿងខ្លាំងខ្លាំងណាគឺពីចម្ងាយហ្នឹងខ្លាំងណាស់អាត្មាមើលខ្លាំងមែនទែនខ្លាំងខ្លាំងមែនទែនវាលេងគណៈពាក្យសិលធម៌ធម្មតាអាយុបងអាយុប្អូនហៅគ្នានឹងវាលែងមានអស់ហើយហើយយើងតាមទំនៀមវាជាទម្លាប់ជាប់មកខ្មែរយើងយើង ហៅគ្នាយើងមានពាក្យថាអាយុប្អូនយើងហៅប្អូនទៅអាយុបងយើងហៅបងទៅនឹងហើយទៅតាមតខឹងគ្នាសត្វអកចាស់សត្វអាស្អីអាស្អីចឹងយើងមើលមកគណៈសិលធម៌ប្រចាំ ខ្លួនបន្តិចរសាមិនបានមកហ្នឹងអីសួរថាពេលទៅជួបមែនទេណាជួបគ្រួសារគេឥឡូវដាក់ខ្លួនយើងឧទាហរណ៍ថាឥឡូវយើងជេរតាហ្នឹងថាអកចាស់ហែងនឹងវាចេះហែងវាចោះឧទាហរណ៍យើងកុំយកគ្នាទៅ ទៅតែម្នាក់ឯងទៅផ្ទះគាត់ហើយកូនគាត់នៅជុំវិញហ្នឹង ទៅដល់ជេអកចាស់ទៀតមកយើងហ៊ានទេក៏អត់ទេយើងហ៊ានទៅពីជាងាយអញ្ចឹងយើងមិនដឹងជឿថាមនុស្សស្មោះត្រង់មិនកើតបើយើងវាមានចំណែកពីរអញ្ចឹងសបោអញ្ចឹងហើយសាមគ្គីគ្នាមិនកើតបើយើងលេងអញ្ចឹងអញ្ចឹងហើយអាត្មានិយាយថ្លឹងចិត្តមើលទៅអ្នកជេអាត្មាទាំងប្រមាណហ្នឹងហៅអាត្មាអីហ្នឹងក៏ដោយអាត្មាចង់តែឲ្យមកជួប មួយអាត្មាទេអាត្មាអត់មានអង្គរៈអត់មានអីអីហ្នឹងហើយ មកជួបគ្នាដើរតែពីរនាក់ទៅមើលទៅជេរអាត្មាចឹងអត់ខៃលោមិនចឹងទេឬក៏អាងតែឆ្ងាយអាងតែស្អីសិក្ខាបទជេរសិក្ខាបទបចោគ្នាអីហ្នឹងមានអង្គមែនបុគ្គលអអីបុគ្គលតេដែលគួជេគេនេះវាមាន មានបុគ្គលដែលគួជេហើយមានចិត្តបំណងជេរ ហើយមួយទៀតបានជេអាគេដឹងក៏ដោយមិនដឹងក៏ដោយក៏ឈ្មោះថាដាច់សិក្ខាបទនឹងដែរពីព្រោះអាគណៈនឹងវាខឹងចេញមកហើយមិនដូចកុហកឯណាបើកុហកវាទល់តែនៅនោះបានដឹងដឹងហើយជឿកាន់យកនៅពាក្យយើងហ្នឹងអាហ្នឹងបានដាច់ការកុហកតែបើជេមិនបាច់នៅនោះដឹងឯនៅនោះស្លាប់ក៏ដោយសូម្បីជេដូចដូចនៅក្នុងសិក្ខាបទរបស់សាមណេរពីសាមណេរ ពោលតេះដៀលពពុតពោលតេះដៀលពធពោលតេះដៀលប្រសងហ្នឹងត្រូវនេះសនាងគេញ៉េពុតធោពុតអីបរិភាសតិហ្នឹងប្រាសាពពុតអីចឹងប្រឥឡូវពពុតមាននៅរស់ណាប៉ិនបើជេពពុតជាសាមណេរហ្នឹងដាច់ភេទតែហ្មងឃើញទេអញ្ចឹងពាក្យជេមិនចាំបាច់ដល់គេឮទេរៀនហ្មងទៀតពាក្យជេរពាក្យផ្ដាសាគ្នាហ្នឹងកុំអាងត្រឹមយើងនៅឆ្ងាយពីគ្នាហើយយើងស្ដាប់គ្នាឮ សំបីគេអត់លឺក៏ដោយសិក្ខាបទហ្នឹងសំបីគេស្លាប់ហើយក៏ដោយក៏អាចិតនឹងវាប្រមាថបាត់ហើយហ្នឹងនឹងចឹងលើសបន្តិចថ្មបកហ្នឹងប៉ុន្តែហើយញាតិញោមបងប្អូន កាលណាគ្រប់អង្គពិនិត្យមើលចុះសម្បូរអ្នកក្លាហានពីចងាយអត់អល់ថ្ងៃសម្បូរណាសម្បូរអ្នកក្លាហានពីចងាយប៉ិនជួបមុខម៉េចយើងជួបមុខយើងធ្វើមុខម៉េច តើយើងចាត់ជាមនុស្សស្មោះត្រង់ស្មើមុខស្មើក្រោយអត់មិនក៏ហ៊ានតែពីចម្ងាយជួបមុខមិនក៏អត់ហើយស្មាជួបច្រើនហើយនៅបែបហ្នឹងមកជួបច្រើនហើយហើយមិនចាំបាច់ធ្វើអញ្ចឹងចាំបាច់ជេរពីចម្ងាយធ្វើអីអ្នកប្រាជ្ញមួយគាត់ថាអាវុធដ៏សំខាន់បំផុតគ្មានអ្វីល្អជាងការអង្គុយចុះនិយាយគ្នាផ្ទាល់ទេ នេះជាគំនិតអ្នកប្រាជ្ញមែនព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅក្នុងអធិការណៈសមថៈ7ការដោះស្រាយវិវាទបញ្ហាអីផ្សេងផ្សេងនៅ ក្នុងក្រមនៅក្នុងសង្គមអីក៏ដោយ7នឹងចាប់ផ្ដើមដោយការប្រជុំមានន័យថាជុំគ្នាជួបគ្នានិយាយគ្នាបានដោះស្រាយគ្នាបាននិយាយផ្ដាំតគ្នាដោះស្រាយអត់បានសម័យមុនវាអត់មាន អឺអ៊ីនធឺណិតវាអត់មានអីប៉ុន្តែគាត់ថាអាចផ្ដាំអាចផ្ញើសបុតអាចផ្ញើតាមមនុស្សបានប៉ុន្តែអាផ្ញើគ្នាហ្នឹងក៏ស្ដោះស្រាលបានដែរព្រះអង្គថាទាល់តែជួបគ្នាអង្គុយនិយាយគ្នាសួរមិនបានអញ្ចឹងមិនបានអញ្ចឹងអាស្មានគ្នាពីក្រៅនោះដោះស្រាយគ្នាអត់បានទេដោះមិនបានទេពូនិយាយវាអត់ចំបេះដូងវាអត់អស់ពីពោះពីពងហ៎ យើងចាប់គ្នាបន្តិចទៅទៅយកទៅអធិប្បាយទៅចាប់នោះទៅយកមកអធិប្បាយទៅគាត់តែមើលឃើញអាការៈអីបន្តិចបន្តួចយកទៅអធិប្បាយទៅវាវាមិនដឹងយើងមានញៀនព្រះអរហន្តណាអត់ទេឧទាហរណ៍ដូចអាមើលគ្នាណាមានរឿងជាឧទាហរណ៍ពិខុពីរអង្គស្រឡាញ់គ្នាស្រឡាញ់គ្នាហើយ ហើយភិក្ខុដែលនៅវត្តនឹងមុនដែលជាចៅអធិការចៅអាវាសនៅនឹងមានកំណត់អាក្រក់ថាបើលោកពីរអង្គនេះនោះនេះអញបែកលៀបអញ្ចឹងធ្វើម៉េចឲ្យលោកពីរអង្គតោះគ្នាតោះគ្នាតតោះគ្នាលែងនៅកាណាទៅចុចនោះបន្តិចចុចនេះបន្តិចចុចនោះបន្តិចចេះនេះបន្តិចប៉ុន្តែចុចហើយអើកណាមិនចង់និយាយទេប៉ុន្តែសង្កេតមើលខ្លួនឯងចុះមនុស្សដល់គេចុចថាអង្គនោះនិយាយអាក្រក់ពីខាងនេះ ចុចអង្គនេះថាខាងនេះនិយាយអាក្រក់ពេកខាងនោះហើយហើយលោកប្រាប់ថាកុំជឿកណែអីចាំមើលខ្លួនឯងដូចអញ្ចឹងវាវាវាចាំមើលគ្នាកណែវាកើតការមិនទុកចិត្តទេចាំមើលគ្នានៅវត្តមួយគ្នាផងមិនបានមិនបាននៅឆ្ងាយផងព្រឹកឡើងទៅអនុថេននៅទៅដងទឹកដងអីហើយប៉ិនអត់និយាយទេវារៀងអន់ចិត្តអីនោះរៀងអន់ចិត្តមិនក៏និយាយពីអញចឹងអីនោះចាំមើលដែរមើលលោកធ្វើម៉េចនេះលោកនេះអត់និយាយរកឯងដែរហឹម មើលចុះមើលឡើងមើលចុះមើលឡើងលែងនិយាយរកគ្នាព្រោះអនុអឺលោកមួយអង្គថាឲ្យចាំមើលខ្លួនឯងដល់មើលប្លែកមែនឃើញទេអាកាត់តម្រុយស្មានកាត់តម្រុយស្មាន មនុស្សនៅចិត្តគ្នាផងនៅតោះគ្នាកើតហើយចុះមុំយើងឥឡូវនៅពីមេឃមកខាងម្នាក់ចេះនិយាយអត់និយាយតគ្នាប៉ុណ្ណឹងមួយនិយាយទៅកាត់យោបន្តិចទៅទៅអធិប្បាយទៅសេបន្តិចទៅកាត់យោបន្តិចទៅអធិប្បាយទៅឃើញទេ តើជាមេគាបង្កើតចំនួនឬក៏ជាមេគាសន្តិភាពវាមិនមែនសន្តិភាពទេអហើយដល់ពេលម្ដងទៀតអនុថេនឹងថាអត់ចង់ទៅទទួលបាបសោះហើយនឹងហើយម្ដងទៀតចុះព្រោះធម្មតាតាមហាថេនឹងលោកមកពីបិណ្ឌវិញអឺ អនុថេទៅទទួលបាបទទួលអីបំរើអញ្ចឹងដល់ម្ដងហ្នឹងអនុថេលោកទៅទទួលបាតប៉ិនមុខមិនសូវស្រស់នោះមហាថេឃើញអញ្ចឹងវេអត់ឲ្យយកបាតទេដល់អត់ឲ្យយកបាតអនុថេហ្នឹងក៏ងាកមុខចេញយំមកដើរចេញមួយអង្គតលិចមួយអង្គតកើតបែកគ្នារាប់សិបឆ្នាំឃើញហ្នឹងនៅមួយគ្នាផងណាអត់និយាយគ្នាគេណាតើអត់និយាយគ្នាចុងហើយ បាននៅក្នុងអធិករណសមថៈព្រះអង្គដាក់ថាក្នុងសង្គមមួយ ចាប់ពី2អ្នកឡើងទៅរហូតដល់រាប់លានអ្នកទៅចាប់ពី2អ្នកឡើងទៅ ធ្វើការងារអីក៏ដែរធ្វើការនៅក្នុងសង្គមមួយគ្នាហ្នឹងខ្វះការប្រជុំទៅមុខរួចទេណាឆ្លោះគ្នាបែបណាក៏ដោយក៏វាមិនមែនថាអត់ផ្លូវចេញដែរតែឲ្យតែបានអង្គុយនិយាយគ្នាព្រមព្រៀងលើកអង្គប្រជុំ ព្រមព្រៀងគ្នា ប្រជុំព្រមព្រៀងលើកអង្គប្រជុំអានឹងចំណុចទី1ចំណុចទី2ហើយមានច្រើនទៀតប៉ុន្តែសំខាន់មែនតើចំណុចទី1ហ្នឹងទៅមកឲ្យតែមនុស្សដាក់គូតអង្គុយចោះនិយាយគ្នាចង់បានអីណាមិនបានអញ្ចឹងអានឹងដោះស្រាយគ្នាបានហើយមិនមិនទៅប្រជុំដូចយើងហ្នឹងហើយទៅប្រជុំប្រអួត គ្នាទៀតអមកពីក្រមនេះមកពីក្រមនោះ ឡើងវេទិកាសាធារណៈហើយឲ្យមានអ្នក មកស៊ូហើយចុចគ្នាចុះឡើងចឹងអានឹងវាមិនបាននិយាយចេញពីបេះដូងទេវានិយាយចង់ឈ្នះអានឹងក៏មិនមែនជាវិធីដែរពាក្យថាប្រជុំនាំឲ្យបាត់បាននៅ ភាតរៈភាពហ្នឹងវាទល់កុំឲ្យ នៅក្នុងខ្សែភ្នែកអ្នកណាតាពីរអ្នកនឹងត្មងឬក៏ក្រុមនឹងត្មងដើម្បីដោះស្រាយវិបត្តិមែនអានឹងបានហៅថាប្រជុំដែលជាលក្ខណៈអធិករណៈសមថៈ Mm-hmm. អញ្ចឹងហើយបើថាប្រជុំលើកហ្នឹងឥឡូវដោះស្រាយគ្នាមិនបានត្រូវឥឡូវអស់ពេលលើកគ្នាប្រជុំមានន័យថាប្រជុំថ្ងៃហ្នឹងអត់បាន សម្រេចឥឡូវលើក លើកទៅដាក់ថ្ងៃណាទៀតមកទៀតអត់អត់រត់ចោលអង្គប្រជុំហ្នឹងឯងអាហ្នឹងបើអាហ្នឹងទីពើថាព្រមព្រៀង គ្នាប្រជុំហើយព្រមព្រៀងលើកអង្គប្រជុំឧទាហរណ៍វាមានតរៈអីប្រជុំប្រចាំសប្តាហ៍ប្រជុំសំប្រចាំខែហើយវាមានតរៈអីចឹងទៅមិនហ្នឹងអត់ប្រជុំថ្ងៃហ្នឹងចោលហ្មងទៅអត់ទេ លើកទៅថ្ងៃណាមួយយើងប្រជុំទៀតឃើញទេនេះពិខុពីរអង្គហ្នឹងមើលនៅពេលដែលថ្ងៃមួយគាត់ជួនអីមកធ្វើបោសុតស្រាប់តែជួបគ្នាដល់ជួបគ្នាពិខុមួយអង្គមកមុនពិខុមួយអង្គមកក្រោយឃើញមួយអង្គនៅក្នុងពហិអត់ចង់ចូលវាស្ដាយចិត្តខំស្រឡាញ់ហេតុអីបានយកទៅជាអញ្ចឹង ប៉ុន្តែអនុថេនៅដាក់មានះចុះទៀតអញ្ចឹងបានថាក្នុងរឿងទំនាស់ទាំងឡាយវាទល់តែមានម្នាក់ហ្នឹងដាក់មានះចុះបន្តិចបើទៅខ្លាំងរៀងខ្លួនក៏អត់ដែរបានអនុថេហ្នឹងហើយម្ដងទៀតចុះយើងអន់ម្ដងទៀតចុះទៅដល់ថ្វាយអង្គមមកថ្វាយអង្គមសួរថាលោកចាស់កណាធ្វើខុសអី តែនោះសួរណាសួរផ្ទាល់ណាកណាធ្វើខុសអីបានជាលោកម្ចាស់និយាយពីកណាអញ្ចេះអញ្ចេះហេកណាមាននិយាយពីព្រះអង្គណាហើយចុះកណានឹងវាស្អីបានជាព្រះអង្គឯងទៅប្រាប់លោកមួយនោះថាកណាអញ្ចេះអញ្ចេះចេះទេកណាគ្មានបាននិយាយណាដល់និយាយគ្នាចុះឡើងចុះឡើងចុះឡើងដឹងថា ពាក្យទាំងអស់ហ្នឹងណាលោកមកអង្គកដាលហ្នឹងអ្នកប្រឌិតឡើងទាំងអស់បានត្រូវគ្នាវិញ ទៅររឿងលោកហ្នឹងលោកហ្នឹងគាត់ឃើញពីរអង្គមកពីយ៉ាងไงរត់បាត់ដឹងតែរឿងបាយការឃើញបើអត់និយាយគ្នាផងបើអត់អង្គុយសួរគ្នាផងដោះស្រាយម៉េចបំពងបំពងដេញរឹកដាក់គ្នាហ្នឹងគាត់ចង់បង្ហាញសាច់ដុំដាក់គ្នា ហ្វីលីហ្វាន់លោកគ្រូខ្ញុំមានខ្ញុំមានសរសេរខ្ញុំ ទៅលើក្រោយណាកុំខ្ញុំអញ្ចឹងមាន សំណួរមួយតើភាសាបាលី ដែលយើង ចេះ ពេលយើង ស្លាប់ទៅយើង អាចយកទៅ និយាយជាមួយគេបាន ឬយ៉ាងណាអើយសួរយ៉ាងអាត្មា ថាមិនចេះទេមិនដឹងនិយាយភាសាអីទៅទៅទៀតហ្នឹង តែយើងទៅដល់ណាវារៀនភាសាថ្មីឧទាហរណ៍ឧទាហរណ៍ថាអឺក្មេងទាំងអស់ដែលវាកើតមកសិទ្ធិជនបរទេសទាំងអស់ខ្មែរក៏ដែរក៏ជនបរទេសដែរអាត្មាថាចឹងចាស់ជនបរទេសមកមានចេះខ្មែរណាបើនៅនឹងយូរវាចេះនឹងទៀតហើយគេនិយាយអីចេះនឹងតែកើតណាចេះនឹងកើតណាចេះនឹងឲ្យចាំបាច់ត្រៀមភាសាទៅនិយាយដល់ជាតិក្រោយដល់ចឹងពេកពិបាក មនុស្សចេះភាសា10ឥឡូវនេះក៏ដោយដោយឧទាហរណ៍ថាជនជាតិអាមេរិកកាំងក៏ដោយចេះភាសា10ក៏ដោយដល់កើតឡើងវិញមកមានតែចាំអីវាត្រូវរៀនសាថ្មីហើយដល់កើតមន់ចេះភាសាមន់ណាកើតជាមេមន់លឺអាកោកទៅក្រកក្រកក្រកគេដឹងថាអូកញ្ញាអញគេដឹងអញ្ចឹងមកកើតជាអីវាយល់នឹងហើយអឺ ជូឡាមណីជាតិបុតសើថា បើបួសហើយចង់ទៅរៀននៅវត្តលោកគ្រូបានអត់នឹងតាក់ទងទៅព្រះអង្គគ្រូសូទៅព្រោះលោកមានទូនាទីអ្នកទទួលអឹមហោរាទីប្រឹក្សាព្រះអង្គជេកព្រះអង្គចអមីអស់ចាណាខ្ញុំកណា អាចភ្ជាប់ផ្សាយព្រះធម៌ជាមួយគុណម្ចាស់តាមរបៀបណាឬលេខទូរស័ព្ទជ្រះថ្លាស្ដាប់រឿយរឿយប្រគុណផ្សាយមិនទៅបើអាត្មាមិនដឹងថាខ្ញុំចង់ផ្សាយមិនហើយចង់យកទៅផ្សាយនេះផេកហ្នឹងអាត្មាឡាយឲ្យមានយកទៅចោលណាអត់ផងអត់មានលុបចោលអីផុសនៅហ្នឹងមួយទៀតធាញឹបតើសម្រាប់ខ្លួនដោយអចេតនាអោះ តើសម្លាប់មនុស្សដោយអចេតនាតើបាប កម្រិតណាអញ្ចឹងយើងត្រូវសិក្សាពីសម្លាប់មនុស្សដោយអចេតនាជាងកាលសម្លាប់ដោយចេតនាតែយើងយើងថាអចេតនាឧទាហរណ៍ថាគេមកវាយយើងយើងក៏ដាក់ម្ដាយទៅវិញទៅជ្រុលងាប់ទៅដាក់ដាក់ដាក់ចង់ឲ្យងាប់មែនទេប៉ុន្តែវាភ្លាមភ្លាមដល់យើងចង់ដាក់ឲ្យគេស្លាប់មែនលឿនណាស់អាចិត្តនេះលឿនណាស់អាហ្នឹងដោយចេតនាណាហ្នឹង ប៉ុន្តែបើថាយើងយើងគ្រាន់វាយការពារខ្លួនទេមិនមែនមិនចង់ឲ្យស្លាប់ទេអញ្ចឹងណាវាយដោយខឹងក៏ដោយស្អីក៏ដោយប៉ុន្តែវាយហ្នឹងវាយចង់ឬក៏មិនចេតនាទៅវាយគេក៏ដោយវាយឲ្យគេរៀងទេប៉ុន្តែដាក់ទៅវាជ្រុលអាហ្នឹងឈ្មោះថាសម្លាប់ដោយអចេតនាព្រោះវាយហ្នឹងវាយកណ្ដាឲ្យរៀងទេបើគិតពីចេតនាសម្លាប់អត់មានចេតនាសម្លាប់ទេគឺចេតនាបៀតបៀនផ្លូវកាយ ទោសវាជាទុច្ចរិត តែមិនដាច់កម្មបត្តិជាការសម្លាប់ទេអញ្ចឹងណាតែអចេតនាដែលគ្មានទោសមួយទៀតនោះគឺវាគ្មានទាំងចេតនាដែលបៀតបៀនឧទាហរណ៍បើកឡានបុកគេស្លាប់អត់ចេតនាសោះអាហ្នឹងនៅ ក្នុងកម្មគ្មានសោះហ្មងឧទាហរណ៍បើកបើកទៅស្រាប់តែឡានវាដាច់ចកោតទៅវារេទៅបុកគេទៅអត់សោះអត់សោះហ្មងប៉ិនបើច្បាប់ គេចាត់មិនអានឹងរឿងរបស់គេប៉ុន្តែបើថាចេតនាកម្មជាតួកម្មដាច់បាណារិបាតមកអត់មានទេអញ្ចឹងមនុស្សស្លាប់ ដោយដោយអចេតនាមានពីរ មួយគេស្លាប់ប៉ុន្តែជាអំពើទុច្ចរិតអចេតនាដែរតែជាអំពើទុច្ចរិតតែមិនដាច់សាលេះមួយទៀតគេស្លាប់មិនមែនជាទុច្ចរិតព្រោះវាអត់ចេតនាសោះអាមួយទៀតហ្នឹងក៏អត់ចេតនាដែរ វ័យគេប៉ុន្តែខាងវ័យពមៀនខាងវ័យដោយសារខឹងតែមិនមែនគិតថាចង់ឲ្យគេស្លាប់ប៉ុន្តែដាក់ទៅចំកន្លែងងាប់ចេតនាឲ្យស្លាប់គ្មានទេហើយទោសនៅក្នុងផ្លូវចិត្តរបស់យើងគឺវាជាជាហិង្សាតាមផ្លូវកាយជាទុច្ចរិតផ្លូវកាយជាកាយទុច្ចរិត តែជាឋានៈដាច់បាណាតិបាតដាច់សិក្ខាបទនឹងអត់ទេហើយមួយទៀតដូចជាអត់អត់មានអីសោះ បញ្ចប់អានឹងប៉ុន្តែបើគេអត់ស្លាប់ឃើញនេះវានៅតែរឿងអត់សម្លាប់ដដែលវានៅការបៀតបៀនលើរាងកាយប៉ុន្តែមួយទៀតនោះវាអត់សោះវាអត់មានពាក់ព័ន្ធនឹងការបៀតបៀនអត់បានពាក់ព័ន្ធនឹងទុច្ចរិតឧទាហរណ៍ដូចក្នុងរឿងបៃដងមានយើងនិយាយតា ដូចឡើងធ្វើពហិយអញ្ចឹងឡើងធ្វើកត់ប្រក់កត់ប្រក់អីទៅវិខមកលោកចោះមកមុនហើយលោកប្រាប់មួយអង្គទីនឹងបើអវសោចោះតាមនេះស្រួលចោះ ដល់តែលោកចុះតាមនេះវាល្អិលធ្លាក់សុគតទៅ លោកព្រួយអុញដោយសារតែលោកចុះតាមនឹងតាមអញបានលោកសុគតតិចអញត្រូវអាបត្តិបរាជិកទៅលោកគិតចឹងណាទៅសួរព្រះអង្គបានព្រះអង្គសួរវិខនឹងវិញថាតើអ្នកឯងពេលប្រាប់ហ្នឹងគិតមិនទេខ្ញុំព្រះអង្គអត់មានគិតអីគ្រាន់ថាឲ្យលោកចុះមកខាងទៀតទៅវាស្រួលវាស្រួលចុះបងថាអាបត្តិមិនមាន ដល់ភិក្ខុអ្នកគ្មានបំណងសម្លាប់ទេអញ្ចឹងអាបត្តិទួចក៏អត់មានដែរទួចក៏អត់មាន ស្អីក៏អត់មានដែរព្រោះវាអត់មានចេតនាសោះចង់ឲ្យគេចុះតាមនឹងវាស្រួលបើវាអត់ស្រួលវាទៅស្ងប់ទៅប៉ុនមួយទៀតភិក្ខុមួយទៀតចង់ឲ្យគេនឹង ស្លាប់អាផ្លូវមួយទៀតនោះវាល្អិលអញ្ចឹងកុំឲ្យគេចាប់ថា អញជាអ្នកសម្លាប់អញនឹងប្រាប់ធ្វើ pretend ថាដូចជាចិត្តល្អណាស់អបសោចេះតាមនេះមកបើចំណងភ័យភ័យប៉ិនចង់ឲ្យគេស្លាប់ ដល់លោកចាំមកលបោតមកធ្លាក់ស្លាប់មែនសុគតមែនលោកដល់ពេលគេស្លាប់ទៅក៏កើតភ័យជុំតិចអញត្រូវអាបត្តិបរាជិកទៅទៅសួរព្រះអង្គអង្គឯងគិតមិនពេលប្រាប់គេហ្នឹងនិយាយត្រង់ត្រង់មកតាខ្ញុំព្រះអង្គស្អប់ភិក្ខុហ្នឹងហើយចង់ឲ្យលោកស្លាប់អញ្ចឹងណែ ត្រូវបាត់បរាជិកឯងសឹកចេញអញ្ចឹងនៅលើចិត្តទាំងអស់ អញ្ចឹងមិនអាត្មាចេះនិយាយថាជិះចុះមិនលើកកពីមកមិនមកលើកអារឿងឡានបុកគ្នាងាលុងមានឡានណាថាចេតនាគ្មានឡានទេចេតនាគឺវគ្គកចេតនាវាក្នុងរឿងស្អីទាំងអស់សិក្សាតាពីអានឹងយើងនឹងច្បាស់ហើយ ឡាត់សៀកុណាឆ្ងល់ពាក្យថាចិត្តតាមចិត្តកាយតាមកាយវេទនាតាមវេទនាធម៌តាមធម៌អឺអានឹងនិយាយពីសតបដ្ឋាន បើកមើលបៃដកលេខ17មហាសតបដ្ឋានសោតសិនចាំឆ្ងល់ពាក្យថាសួរបន្ថែមទៀតបរានពោញោមលេងនរិនបាទខានជួបយូរ ពាក្យពិតរែងស្លែងចឹងហើយដូចគុណហ្នឹងហើយស្លែងខ្លះទៅខ្ញុំឆ្នាំបកាយច្រើនដល់វិញមកណាខ្ញុំណាមានសំណួរនេះភិក្ខុអឺកន្តធម្មោគំភៈក្តីតើព្រះពុទ្ធអនាគតទស្សវង្សនោះជាពិតដែរឬទេបើក្នុងគម្ពីរបត្រៃបដឬអរិកថាมันមានសោះឡើយ។ អឺរឿងពិតមិនពិតហ្នឹងខ្ញុំកណាមិនដឹងដែរទេរឿងអនាគតតែអ្វីតែដឹងគឺឥឡូវនេះឯងសូមគុណជួយផ្សាយពីសង្គមអូស្ត្រាលីផងទៅតើរដ្ឋគេចិញ្ចឹមចាស់ចាស់យ៉ាងណាពេទ្យគេយ៉ាងណាសូមគុណជួយផ្សាយបងតើចរាចរគេយ៉ាងណាដែរ និយាយទៅថាយើងអួតគេកន្លែងខ្លះណាតែវាជាការពិតចាស់ចាស់ទៅបានលុយរត់ជួយហើយនឹងទៅពេទ្យអត់អស់លុយទេហើយពេទ្យអត់អស់លុយហ្នឹងមិនមែនពេទ្យអន់ទេណាពេទ្យល្អ អត់អស់លុយហ្នឹងមិនមែនតែចាស់ទេប្រជាជនគេពេញសិទ្ធហ្នឹងក៏អត់អស់លុយដែរដូចប្អូនថ្មចន្ទធីហ្នឹងគាត់បាន ត្រឹម permanent ហ្នឹងមិនតន់បានសញ្ជាតិអីផងទៅពេទ្យទៅវះទៅអីហ្នឹងអត់អស់លុយផងហ្នឹងហើយពេទ្យល្អដូចគ្នាហ្នឹងពេទ្យយកចិត្តទុកដាក់ស្អាត VIP ដូចគ្នាចរាចរណ៍ វាគ្មានអីអស្ចារ្យទេគ្រាន់តែសំខាន់គេឲ្យមនុស្សគោរពច្បាប់មនុស្សគោរពភ្លើងចរាចរណ៍អីមិនប្រសេកប្រសាចហើយការផាកពីនៃគេអត់ចាំបាច់ប៉លិសយកលុយទេតែខុសចូល record គេហើយបើយើងអត់ដឹង គេផ្ញើលិខិតមកឧទាហរណ៍កំណត់ឲ្យទៅបង់ហើយផាកពីនៃទៀតផាកដកពងទៀតហើយមិនបង់តាមការកំណត់ លើសពេលវេលាថែមលុយទៀតថែមនៅតែអត់យូរយូរអាចមានទោសជាប់គុកទៀតដល់អញ្ចឹងមនុស្សមានចាំបាច់រត់គេចអីរត់មិនរួចទេហើយលុយមិនចូលកប៉ៅប៉ូលីសទេ គឺចូលទៅរដ្ឋតែមកប៉ុណ្្នឹងចានិយាយច្រើនថាឯងអួតទៀត ហើយយើងក៏មិនបាច់ចាំធ្វើដូច គេអីដែរជំរះខ្លួនយើងម្ដងតិចម្ដងតិចទៅយើងវាបាច់ប្រៀបធៀបអីទេដូចយើងមៀតយើងវាតូចដូចថ្មធ្លាប់និយាយចឹងថារបស់នេះវាមានរាងស្អាតរបស់វារបស់នេះក៏មានរាងស្អាតរបស់វាយើងជំរះវាតាមរាងរបស់វា clean វាឲ្យទៅស្អាតទៅហើយស្រុកយើងថ្មគិតថា យើងអាចរស់នៅ ល្អជាងអូស្ត្រាលីទៀតបើសិនជាយើងរៀបចំត្រូវល្អជាងអូស្ត្រាលីល្អជាងអាមេរិកកាំងព្រោះអូស្ត្រាលីអាមេរិកកាំងវាមានតែលក្ខណៈ humanity ហើយនឹងការគោរពច្បាប់អីប៉ុណ្ណឹងប៉ុន្តែបើសិនជាយើងយើងវាជាស្រុកដែលមានពុទ្ធជាបរមគ្រូ យើងនាំគ្នាកែប្រែមនុស្សពីអាមនុស្ស3ខាងដើមមនុស្សសង្សយ៉ាងមនុស្សអញ្ញាណังមនុស្សមិច្ឆាញ្ញាណังតម្រង់ឲ្យមកនៅក្នុងសម្មាញ្ញាណังវិញអាត្មាសឹងថាមិនតន់រៀបចំ ច្បាប់មនុស្សបានសុខមិនដឹងថាប្រទេសណាមកប្រៀបបានទេពួកនោះនេះខ្លាចច្បាប់ហ្នឹងប៉ុន្តែបើយល់ធម៌មនុស្សវាចេញពីក្នុងណា ផ្សេងគ្នាហើយក៏ផ្សំជាមួយនឹងប្រទេសយើង អាកាសធាតុអីមិនណយផលល្អទៀតអូស្ត្រាលីណាទៅដូរអាមេរិកកាំងកាណាដាណាទៅដូរអាកាសធាតុស្រុកខ្មែរយើងធម្មជាតិត្រីអីណាចាំមកថាបើយើងកែប្រែអីឲ្យស្រួលតែបន្តិចហ្នឹងអាចថា វាសនុករស់ជាងប្រទេសដែលយើងសរសើររាល់ថ្ងៃហ្នឹងទៀតហើយពីផ្លាកសញ្ញាស្អីស្អីគេយកចិត្តទុកដាក់បរិញ្ញាមនុស្សតាមពីក្មេងពីក្មេងទៅហ្នឹងក្មេងៗគាត់មើលស្លាកសញ្ញាហ្នឹងគាត់ចេះដូចអាកាលញោមស្រីមកនេះទៅទទួលញោមស្រីហើយនៅកន្លែងចាក់សាំងគេអត់ឲ្យ គេទូរស័ព្ទគេអត់អត់ឲ្យជក់បារីអត់អីអីខ្លះនិយាយទូរស័ព្ទអីហ្នឹងអាត្មាកំពុងតែ check មើល baby ទូចហ្នឹងឧត្តមហ្នឹងកេះអាត្មាលពុកមើលអូនមើលអាត្មាបែរទៅគឺយើងអត់ទៅផ្លាក no phone ប៉លិសផាកអញ្ចឹងចេះច្បាប់បន្តិចតិចតាំងពីក្មេងហ្នឹងទៅ សម្រាមអីហ្នឹងអត់ចេះបោះចោលអញ្ចឹងវាកើតពីច្បាប់វាទៅជាទម្លាប់ដំបូងវាច្បាប់ក្រោយមកវាទៅជាទម្លាប់វាស្រួលអញ្ចឹងគឹមសាំងឆៃពីប្រទេសវៀតណាមពោសាធុតាមហាងលោកគ្រូហេតុអ្វីបានជាយើងកាន់ពុទ្ធសាសនាសួរយើងនឹងណាគេ ខ្លះរាប់អាត្មាបញ្ចូលដែរឬក៏យើងមិនអ្នក នឹងបញ្ជាក់ឲ្យច្បាស់សិនមកចាំអាត្មាឆ្លើយឬក៏ខ្លួនឯងដូចអាត្មានិយាយពីខាងដើមអញ្ចឹងថាបើអាត្មាយល់ធម៌ពុទ្ធតាំងពីដើមមកពីមុន ដែលមិនសូវយល់អាត្មា ទេសនាដំបូងឡើយក៏ចង់ឲ្យតាគេធ្វើម៉េចឲ្យឲ្យប្រាប់កូនឲ្យកាន់ពុទ្ធសាសនាទេសនាប្រហែលជាជាង10ឆ្នាំមុនឬក៏ជិត20ឆ្នាំមុនណា ចេះតែប្រាប់ថាធ្វើម៉េចខេឡូវាវិនិច្ឆ័យទៅវាអស់អ្នកកាន់ពុទ្ធសាសនាព្រួយចឹងឯងតែរាល់ថ្ងៃនេះ honestly ថ្មអត់មានព្រួយថាឲ្យខ្លាចបាត់អ្នកកាន់ពុទ្ធសាសនាអស់អត់អត់ព្រួយអត់បារម្ភអត់លីងអ្វីដែលបារម្ភខ្លាចតែអ្នកកំពុងតែកាន់នឹងអត់យល់ដែលបារម្ភមែនតើនឹងគឺរឿងហ្នឹងពីព្រោះអីពុទ្ធសាសនា អឺផុនឌឿនផុនឌឿននេះអឺខ្ញុំកណាសូមសួរថា ក្នុងអរិយសច្ចៈធម៌4ទុកទាំងពីរខាងដើមខ្ញុំកណាបានយល់សេចក្តីជាទុកមែនតែពាក្យនិរោធប្រែថាឆ្លងផុតឬក៏រួចផុតហាក់ដូចជានៅមានទុកក្នុងនោះ ព្រោះយោងតាមពាក្យទុក្ខនិរោធ ទុក្ខនិរោធហ្នឹងមានន័យថារួចពីទុក្ខហ្នឹងណាមានទុក្ខណាទៀតអឺពាក្យបាលីវាជាពាក្យភ្ជាប់ដោយពាក្យថាអឺពាក្យអីអឺ ពាក្យអីណាសពតុខនិសរណៈហ្នឹងទុក្ខនិសរណៈទុក្ខនិសរណៈនិសរណៈមានន័យថារលាស់ចោលរលាស់ចោលរលាស់ចោលនៅអីរលាស់ចោលនៅទុក្ខហ្នឹងហើយរលាស់ចោលនៅទុក្ខមិនមែនបានន័យថាកំពុងមានទុក្ខទេ មានតែចោលទុកនឹងហើយរលាស់រួចពីទុកនឹងហើយដូចកន្លែងនេះចឹងទុក្ខនិរោធគាមនីបដិបទាអត់ទុក្ខនិរោធមានន័យថាសេចក្តីរំលត់ទុក្ខរលត់ទុក្ខដូចជាចង្កៀងរលត់ណាភ្លើងរលត់មិនមែនថាឲ្យទៅនៅពាកភ្លើងភ្លើងនោះឆេះទេមិនមែនទេភ្លើងរលត់ឃើញទេ ភ្លើងរលត់មានន័យថាណូមកភ្លើងអត់មានភ្លើងតទៅទៀតទេទុក្ខនិរោធនឹងរលត់ទុក មានន័យថាទុកនឹងវារលត់អស់ហើយអញ្ចឹងឯងអនុជាតិបុត្រសួរថាខ្ញុំកណាសូមឲ្យលោកគ្រូជួយបំភ្លឺតើកណាត្រូវធ្វើយ៉ាងណាទើបអាចធ្វើឲ្យលោកពុកកណាគាត់ឈប់សម្លាប់សត្វមានជីវិតតទៅទៀតសូមជួយណែនាំកណាផងដើម្បីយកទៅបញ្យល គាត់ឲ្យឈប់ធ្វើអញ្ចឹងតទៅទៀតបានអញ្ចឹងយើងអាត្មាក៏មិនដឹងថាតើការសម្លាប់របស់គាត់នឹងសម្លាប់ជាលក្ខណៈអីសម្លាប់ជាមុខរបរឬក៏អឺសម្លាប់លេងដើម្បីសបាយបើសម្លាប់ជាមុខរបរគឺចាំបាច់យើងនេះជាអ្នកជួយពីព្រោះពាក្យថាគុំសម្រាប់សัตว์មួយម៉ាត់ យើងនិយាយហើយនឹងការអនុវត្តផ្ទាល់មិនដូចគ្នាទេថ្មឆ្លងកាត់និយាយប្រាប់ត្រង់គ្មានអីបាំងទេកាលដែលញោមប្រុសនៅស្រុកអាត្មា នៅក្មេងដែរកាលនោះយល់ធัวខ្លះខ្លះថាសម្លាប់ទៅវាបាបចេញចេញចេញចេះប្អូនក៏នៅតូចតូចហើយស្រុកអាត្មាហ្នឹងមានមុខរបរតែពីរទេសស្រែចកាហើយនឹងនេសាទ មានន័យថាទន្លេបឹងបួចិត្តផ្ទះហ្នឹងដូចជាកន្លែងចិញ្ចឹមឆ្នាំងណាមហូបអាហារអីនៅទន្លេបឹងបួនៅចិត្តផ្ទះហ្នឹងហើយនៅពេលដែលបួសទៅ ដឹងរឿង ថាសម្រាប់សត្វទៅវិបាកចេះចោះទៅប្រាប់ញោមកុំឲ្យសម្រាប់សត្វអីញោមញោមគាត់មិនមែនជាមនុស្សជាចេះរឹងរូសមិនស្ដាប់ហេតុផលទេ តែយើងត្រូវដឹងអំពីកត្តាជីវភាពពិតប្រកបចឹងមិនថាព្រះអង្គសម្ដែងថានិយាយដែលមានប្រសិទ្ធភាពដល់ចេះមើលកាលមើលបុគ្គលបើអត់ចេះមើលអានឹងទេពាក្យនឹងត្រូវពាក្យរបស់ពុទ្ធសម្ដែងទៀតការសម្លាប់សត្វហ្នឹងវាខុសចឹងចឹងចឹងប៉ុន្តែវាត្រូវមើលបុគ្គលហើយនឹងពេលវេលាដែលយើងនិយាយទៅកាន់នោះថ្មខ្លួនឯងជាលោកហ្នឹងក៏ពិបាកដែរពេលហ្នឹង គាត់ថាលោកកូនណាណែបរិយស្រាញោមព្យាយាមឈប់បានតាណែបរិយជក់តាំងពីមិនតាន់ចេះស្លៀកខោតើមើលអំណណាខ្លះលះបានអាហ្នឹងតែដើម្បីកូនកណាលះទីមួយខ្លាចលោកកូនហ្នឹងហ្មងឈឺហើយដើម្បីកុំឲ្យលោកកូនជក់បរិយដែរកណាឈប់ខ្លួនឯង ហើយខ្លាចលោកកូនផឹកស្រាពេលសឹកមកវិញទៀតអញ្ចឹងញោមត្រូវឈប់ដើម្បីបានអាគំរូល្អហ្នឹងប្រាប់កូនញោមលះបានតាប៉ុន្តែចាំមើលប្អូនតូចតូចភ្នែកកឡង់កឡង់សិតស្រីណែតែញោមពីរអ្នកនេះញោមស្រីញោមប្រុសនេះតំបិលប្រហុកក៏ញោមហូបបានមិនបាច់ទៅដាក់មងចង់សតួអីទេមិនបាច់ទេចុះក្មេងៗ គិតមិនហើយយើងមានប្រាក់តម្កល់ទុកណា មានតែស្រូវមានតែស្រែហ្នឹងមានស្អីដែលជា income ណាដែលជា ប្រាក់ចំណូលដូចគេអ្នកធ្វើការនោះអត់ទេ យើងអាងតែស្រូវស្រែអាងតែបឹងបួនហ្នឹងហើយអញ្ជីវិតពិតណាយើងត្រូវយល់ពីស្ថានភាពពិត យើងមិនអាចគ្រាន់តែបង្ខំឈប់សម្រាប់ទៅមើលជីវិតផងអាដំណើរជីវិតហ្នឹងវាមិនមែនទេនោះ ដល់តែគាត់និយាយចឹងថ្មបខំគាត់ទៀតថាអូចឹងញោមដើម្បីតកូននឹងធ្លាក់នរកក៏ធ្លាក់ទៅដល់និយាយចឹងគាត់ថាអាធ្លាក់ធ្លាក់ទៅបើយើងបង្កើតគេមកហើយធ្វើបាបគេមិនអញ្ចឹងដឹងថាអូបង្កើតទេអាណិតណាអាណិតញោមប៉ុន្តែគាត់មិនមែនមាននេះឲ្យគាត់នៅធ្វើទាំងពេញចិត្តទេណា នឹងញោមប្រុសអាត្មាពីមុនគាត់ទៅដាក់មងទៅចងសទូចអីហ្នឹងគាត់ទៅ ពេលថ្ងៃពេលអីដូចគេដូចឯងចឹងប៉ុន្តែគាត់គាត់ដូចមានភាពខ្មាស់អៀនហ្នឹងកូនអញបួសអាត្មាមិនតន់ទេសនាទេអីទេកាលនោះកូនអញបួសហើយឪពុកម្ដាយនៅសម្លាប់សត្វចឹងដូចមិនសមគាត់ខ្មាស់គេដល់ចឹង គាត់លែងហ៊ានទៅឲ្យគេឃើញគាត់លោបទៅពេលយប់ពេលយប់ហ្នឹងគាត់លោបទៅដាក់មួងខ្លះខ្លះដើម្បីតែចិញ្ចឹមឆ្នាំងហ្នឹងឯងគាត់មិនហ៊ានទៅពេលថ្ងៃឯងខ្មាស់គេអាចិត្តនឹងវាកាន់តែខ្លោចចិត្តទៀតណាអាចិត្តអាត្មាហ្នឹងណាចឹងហើយបានការនឹងអាត្មាឈប់រៀនហើយអាត្មាប្រឡងគ្រូទៅបរៀននៅពោធិ៍សាត់ហ្នឹងរឿងហ្នឹងអាត្មាមិនដែលប្រាប់ញាតិញោម ព្រោះគិតថាបើយើងអត់មានចំណែកអីជួយគាត់ផងតើយើងទៅផ្លាស់ប្ដូរស្ថានភាពគ្រួសារនឹងមិនកើតយ៉ាងមិនមកប្រឡងជាប់គ្រូទៅបរៀនការនឹងបានប្រាក់ខែដែរប្រាក់ខែពីក្រសួងខ្លះទៅវត្តគេឲ្យខ្លះទៅប្រាក់ខែថ្មហ្នឹងថ្មគ្មានចាយទេគឺយកទៅទិញម្ហូបឲ្យញោមហ្នឹងឯងហើយថ្មគិតទៀតថាបើ បានអានឹងដោះស្រាយរឿងមហូបនឹងហើយញោមមិនឈប់សម្លាប់ទេអានឹងញោមបាននិយាយគ្នាប៉ុន្តែពេលបានអញ្ចឹងគាត់ឈប់មែននោះណាគាត់ឈប់មែនគាត់ព្យាយាមធ្វើអីផ្សេងគាត់ដាំតំណាំគាត់ធ្វើអីផ្សេងណាបានមេរៀននឹងមួយមកថាអណែអាគ្រាន់តែប្រាប់គេថាឲ្យត្រូវធ្វើនេះឲ្យត្រូវធ្វើនោះត្រូវឈប់ធ្វើនេះត្រូវឈប់ធ្វើនោះ បើយើងយល់ពីស្ថានភាពនឹងមិនច្បាស់ទេអត់ប្រយោជន៍ទេដូចបងអូនលើកឡើងនេះអញ្ចឹងថា អាត្មាមិនដឹងថាតើការសម្លាប់សត្វរបស់ឪពុកប្អូននោះ ក្នុងលក្ខណៈអីសบายចិត្តនឹងធ្វើជាលបែងជុលចង្រិតលេងញិច វាលេងឬក៏កត្តាជីវភាពអញ្ចឹងបើវាជាកត្តាជីវភាពអានឹងត្រូវយើងនេះជាមនុស្សដែលត្រូវលះបង់សេចក្តីសុខខ្លួនឯងដើម្បីរឿងហ្នឹងឯងដើម្បីធ្វើកិច្ចការងារគិតដល់គ្រួសារហ្នឹងហើយ ជួយដោមុខរបរគាត់ជួយធ្វើម៉េចឲ្យគាត់មានលំនឹងអីចឹងណាម៉ែធ្លាប់ធ្វើហើយម៉ែមិនមែននិយាយម៉ែធ្វើហើយភិក្ខុចរណធម្មោលោកលើកសំណួរឡើងលោកនៅកម្ពុជាក្រោម សូមពន្យល់អំពីសោតាបត្តមៈសោតាបត្តិផលអនាគមិមៈអនាគមិផល សកតិគមិមៈសកតិគមិផលរហតមៈរហតផល យើងដាក់សកតិនឹងលំដាប់ពីសោតាទៅអឺតាមពិតនៅក្នុង គុណធម៌នៃ បុគ្គលទាំងអស់នោះយើងគ្មានដូច្នេះយើងទៅយល់ថាវារបៀបម៉េចនោះមិនបានទេក៏ប៉ុន្តែ យើង សិក្សាពីកិលេសវិញ ដែលយើងអាចយល់បាន ដែលកិលេសទាំងអស់នោះវានៅក្នុងចិត្តរបស់យើងឧទាហរណ៍ដូចជាបើយើងសិក្សានៅក្នុងអឺអន្លង់4មានកាមោខៈទិដ្ឋោខៈអវិជោខៈនិងភវោខៈមួយទៀតលំដាប់នៃការលះសោតាបណ្ណបុគ្គលនឹងអត្តយល់ចេះសិនថាបុគ្គលម្នាក់ ទៅបានភាពជាព្រះអរហន្តហ្នឹងគឺត្រូវឆ្លងលំដាប់មគ្គហ្នឹងពិសោតាទៅសកតាទៅអនាគាទៅអរហន្តមិន ព្រឹបទៅដល់អរហន្តហ្មងទេ សំបីតែយើង ស្ដាប់រឿងខ្លះទេសនាវសានេក្នុងពេលដែលចប់ពធទេសនាស្រាប់តែបាន សម្រាប់ជាព្រះរហន្តមិនមិនរំលងសោតាសកតិអនាគាទេ គឺទៅតាមលំដាប់អញ្ចឹងមេឲ្យផលមេឲ្យផលមេឲ្យផលកកកកទៅអញ្ចឹងមក ប៉ុន្តែដែលហៅថាមគ្គហ្នឹងមកពីមានទួនាទី កំចាត់កិលេសកំចាត់ហ្នឹងកំចាត់ដោយសមុច្ឆេទការកំចាត់កិលេសមាន3លក្ខណៈកំចាត់ភាពសៅមងនៃចិត្តហ្នឹងមួយហៅថាតទាំងកបហានៈតតងោចង្គោហើយបហស្រអាណោ តទៀងកបហានៈដាក់ជើងបមួយក៏បានដែរកន្លែងបនោះលះដោយខណៈខណៈដោយអង្គនៃកុសលនោះនោះឧទាហរណ៍ថាខណៈពេលយើង ចម្រើនមេត្តាចិត្តជាកម្មាវចរៈកុសលធម្មតាខណៈពេលមេត្តាចិត្តកើតឡើងទោសៈនឹងវាអត់កើតទេណាខណៈពេលដែលយើង មាន សមាអាជីវៈដោយមិនចង់បានទ្រព្យរបស់គេខណៈហ្នឹងលោភៈអត់កើតទេ អខណៈពេលដែលយើងពិចារណាយល់រឿងអីមួយបញ្ញាកើតឡើងនឹងមោហៈវាអត់កើតទេអញ្ចឹងវាលះនៅពេលណាដែលកុសលកើតអានឹងហៅថាតទៀងកបហានៈប៉ុន្តែមកព្រឹបមកព្រឹបទេបន្តិចវាមកវិញបន្តិចមកវិញដូចយើងចាប់ចកនៅក្នុងស្រះអញ្ចឹងយកម្ដាយចេញមកឃើញប្រឡងទឹកផ្លេតវាមកវិញវារួបមកវិញឯធម្មជាតិកិលេសហ្នឹងដូចចកហ្នឹងអញ្ចឹងណាវាមកវិញ វាមកវិញអញ្ចឹងបើយើងចេះតែយកចេញឲ្យវាច្រើនជាងឲ្យវាដោះទៅវាចេះតែស្បើយទៅស្បើយទៅប៉ុន្តែបើសិនយើងយូរយូរយូរម្ដងហើយវាដោះបន្ថែមផងអីផងអញ្ចឹងអស់ទៅនៅដដែលអមួយលក្ខណៈទៀតគឺលះដោយអំណាចឈានព្រះយោគីវិចរអ្នកប្រព្រឹត្តចម្រើនកម្មដ្ឋានណាអឺ កុសលទាំងពីរនេះគឺអត់មានពពុត្រាស់គឺអាចប្រព្រឹត្តបានទាំងអស់ជាកម្មវជ្រកុសលហើយនឹងឈានកុសលនេះហើយមិនមែននៅក្នុងតែពុទ្ធសាសនាទេ គឺនៅ អ្នកមានសាសនាអ្នកមិនមានសាសនា គឺអាចប្រព្រឹត្តបានប៉ុន្តែគ្រាន់ថាកុសលធ្នាក់ឈានទល់តអ្នកលះបង់ច្រើនបន្តិចចូលចិត្តស្ងប់ស្ងាត់ ចូលចិត្តនៅកន្លែងស្ងាត់ហើយនឹងចម្រើនអារម្មណ៍ណាមួយនៃប្រកម្មដ្ឋានទាំង40អញ្ចឹងអារម្មណ៍នៃកម្មដ្ឋាន40ហ្នឹងទោះបីអត់មានពុទ្ធត្រាស់ដឹងក៏គេអាចមានដែរដូចពួកព្រាមពួកអីហ្នឹងដូចគ្រូរបស់ព្រះអង្គកាលដែលព្រះអង្គមុនត្រាស់ដឹងហ្នឹង អាឡារតរបស់ឧតកៈរបស់អីហ្នឹងចម្រើនដល់កុសលធ្នាក់ឈានហ្នឹងចិត្តហ្នឹងដូចព្រំយ៉ាងកណ្ណាឈានកើតឡើងចិត្តហ្នឹងអត់មានព្យាបាទអត់មានគំនុំគុំគួនអត់មាន អឺកាមរាកៈវិតកៈនឹកប្រុសស្អាតស្រីស្អាតអត់ទេចំណែននេះក៏អត់ដែរដោយអំណាចការចម្រើនឈានក៏ប៉ុន្តែវាអត់ដាច់ឫសទេហ្នឹងវាវាខ្លាំងកុសលហ្នឹងហៅថាមហកតៈបើកុសលធម្មតាយើងហៅថាមហាកុសលដល់នោះហៅថាមហកតៈវាមានតែវាធំជាងវាវាខ្លាំងជាងមហាកុសលនឹងទៀតវាធ្ងន់ជាង ចឹងបានលោកឧបមា ដូចជាយកថ្មទាំងផ្ទាំងទៅគ្របស្មៅសង្កត់ស្មៅអញ្ចឹងស្មៅនឹងមិនអាចដោះទម្លុះថ្មនឹងបានទេក៏ប៉ុន្តែ នៅ ខាងក្រោមស្មៅនឹងវាអត់ដាច់ឫសទេស្មៅនឹងអាចងាប់ខាងលើខាងលើឬក៏คล้ายជាសសសសពិសេសដូចស្មៅកវ៉ាញជ្រូកអីហ្នឹងនៅពេលណាមួយ ដែលគេពមៀលថ្មនឹងចេញទៅស្មៅដែលវានៅសសហ្នឹងវាលាស់ ឡើងវិញដូចអ្នកដែលអស់អំណាចឈានហ្នឹងពូឈានហ្នឹងកើតទៅវាអាចរសានៅយូរនៅ ជាមនុស្សនេះក៏ដោយ អាចស្ងប់យូរជាងមហាកុសលធម្មតាប៉ុន្តែនៅពេលដែលវាអស់ទៅវាលោះឡើងវិញលោះឡើងវិញ អ្នកខ្លះសម្រាប់ឈានសម្រាប់ឈានចុងក្រោយដាច់ឈានទៅ មានកូនមានប្រពន្ធអីសាមញ្ញធម្មតាវាលោះខៀវខ្ចីឡើងវិញអញ្ចឹងដូចមានបរោះម្នាក់ ហ្នឹងនៅតាមពបណ្ណិស្វីបហ្នឹងគាត់ការគាត់បួសគាត់ធ្លាប់ចម្រើនឈានបានណាចម្រើនឈានបាន ហើយរហូតដល់ប្រារឹតបានទៀតប៉ុន្តែក្រោយនោះវាវិនិច្ឆ័យទៅអាឈានហ្នឹងគាត់ទៅវិញរស់ស៊ីធម្មតាទៅ កាប់អស់កាប់អីលក់ចឹងទៅ ហើយប្រឡាក់ស៊ូងប្រឡាក់អីលោកមុនដើរក្នុងព្រៃហ្នឹងមានលោកតូចលោកធំ ហើយលោកលោកច្រើនអញ្ចឹងច្រើនប្រអាប់គ្នាលេងមួយអង្គធំណែននោះញោមព្រះអង្គឯងញោមលបងឯងដល់ពេលគាត់លឺគាត់លឺដឹងទៅប្រអាប់ណាគាត់ឈប់គាត់តាមមកយ៉ាលោកម្ចាស់លោកម្ចាស់នឹងនាំគ្នាសើចសបាយកាកាយមើលតែខ្លួនឯងរួចផុតទុកហើយអញ្ចឹងស្ដីឲ្យអញ្ចឹង នំគ្នាសើចក្អាកក្អាយបង្អាប់ដាក់កណានោះមើលតែខ្លួនឯងរួចផុតទុកហើយអញ្ចឹងណែកណាកាលមុនកណាធ្លាប់ចម្រើនឈានណាកណាអាចចូលឈានបានប្រើរឹតបានទៀតណាប៉ុន្តែដោយសារតែការធ្វើប្រហែលនឹងកណាធ្លាក់ខ្លួនអញ្ចឹងហើយលោកចាស់ឯងប្រយ័ត្នទៅប៉ុណ្ណឹងមកស្ងាត់ជ្រាបអឺ ចឹងកុសលធ្នាក់ឈានលោកិយៈហ្នឹងអាចមានពេលដែលវារបើកឬថានៅ មនុស្សហ្នឹងវាអត់សាបសូន្យទេរហូតដល់ស្លាប់ទៅកុសលធ្នាក់ឈានហ្នឹងឲ្យបដិសន្ធិជាព្រំរាប់សិបផែនដីអាយុវែងណាព្រំហ្នឹងដូចថ្មដែលវាដាក់នឹងនៅអញ្ចឹងណាដល់អស់អំណាចវាមកកើតជាមនុស្សជាអីវិញអញ្ចឹងទៅក៏វាមានកិលេសមានអីវិញធម្មតាដូចនៅពេលដែលគេអឺ ពមៀលថ្មចេញអញ្ចឹងបានពួកសាមណព្រាហ្មណ៍ទាំងឡាយមុននឹងព្រះអង្គត្រាស់ដឹងនឹងទីបំផុតដែលគេរំងាប់កិលេសនឹងគឺដោយអំណាចសង្កត់អញ្ចឹងដូចពួកជេន ពួកអីហងៃហ្នឹងគេស្រាតទៅគេយកឈើយកអីមកមួលលឹងគេលឹងស្វិតអស់អញ្ចឹងទៅគឺរបៀបសង្កត់កិលេសឲ្យវាឈប់មានកម្រើកអីតទៀតអញ្ចឹងមិនមែនសង្កត់ដោយបញ្ញាមិនមែនកំចាត់បងដោយបញ្ញាទេណាមិនមែន កំចាត់ដោយបញ្ញាទេដល់ទៅបញ្ញាអត់មានមកធ្វើបាបរាងកាយទេណាព្យាយាមចម្រើន បញ្ញាឲ្យឃើញច្បាស់នៅតួកិលេសនិងបច្ច័យរបស់វាយ៉ាងម៉េចប្រព្រឹត្តទៅដើម្បីជានិព្វិជពិទាហើយនឹងដើម្បីដឹងច្បាស់ហើយក៏កំចាត់បងដោយអរិយមគ្គដល់ចុងក្រោយនឹងអលះកិលេសដោយដោយអស់ជើងដោយដឹងសមុទ្ឋានពិតប្រកបណា អញ្ចឹងបានអាត្មាឧទាហរណ៍ទៅអ្នកឈឺតែឆាប់យល់ថាអឹមកុសលធ្នាក់អឺធម្មតាកុសលជាលោកិយៈធម្មតា ជាមហាកុសលអីដែលយើងធ្វើទានរក្សាសិលយើង ជួយគេជួយឯងរាល់ថ្ងៃទៅជាសេចក្តីល្អប្រចាំជីវិតហ្នឹងប្រៀបដូចជាយើងបរិភោគអាហារដែលល្អដើម្បីសុខភាពនឹងបានអញ្ចឹងទៅប៉ុន្តែបើឈឺអីវានៅតែឈឺអញ្ចឹងណា ឈឺអីវាដល់ឈឺអញ្ចឹងណាមិនមែនថាឲ្យតែយើងបរិភោគស្អីល្អហើយនឹងប៉ះអីមិនឈឺទេត្រូវតែឈឺដូចចិត្តយើងរាល់ថ្ងៃយើងយើងធ្វើបន់ធ្វើទៀនធ្វើបន់ធ្វើពេទ្យប៉ះអីទៅឈឺប៉ះអីទៅឈឺអញ្ចឹងណាហើយដល់ពេលកុសលធ្នាក់ឈានហ្នឹងដែលវារងាប់នៅកិលេសហ្នឹងឧបមាដូចជាថ្នាំបំបត្តិការឈឺចាប់ឧបមាដូចថ្នាំស្ពឹកចឹងតែមិនមែនជាថ្នាំព្យាបាលទេលេបវាទៅបាត់ឈឺក៏ប៉ុន្តែមេរោគនៅមេរោគនៅតបៅនៅអីនៅចឹងណាដោយឡែក កុសលលោកុត្តរៈចាប់ពិសោតាឡើងទៅនឹងដូចជាឆ្នាំព្យាបាលតែម្ដងឆ្នាំព្យាបាលបើថាជាអីដាច់ដាច់អត់មានឈឺវិញនៅពេលសាបឆ្នាំឯអត់ទេនឹងហៅថាសមុច្ឆេតបហនៈសមុច្ឆេតបហនៈឥឡូវយើងមើលនៅក្នុងកិលេសទាំងឡាយយើងចង់យល់ពីស្អីដែលជាភាពអស្ចារ្យរបស់អរិយបុគ្គលដែលលោកលះហ្នឹងយើងរៀនពីកិលេសហ្នឹងឲ្យចេះកិលេស10ហ្នឹងយើងរៀនឲ្យចេះសួរថាតើសក្តិសោតាលោកលះអីខ្លះ សក្តិលោកលះអីខ្លះអនាគាលោកលះអីខ្លះលះលះដាច់ដាច់ដាច់ដាច់លែងមកវិញដូចជាសោតាបើនៅក្នុងអោខៈ4នឹងលះមួយដាច់ប៉ាត់ដាច់ប៉ាត់ត្មង គឺទិដ្ឋោខៈអន្លងទិដ្ឋិមិច្ឆាទិដ្ឋិរឿងជឿផ្ដេសផ្ដាសរឿងប្រកាន់សัตว์បុគ្គលតួខ្លួនអីហ្នឹងលែងលែងមានជឿមង្គលភ្ញាក់ផ្អើលជឿថ្ងៃជឿខែជឿអីអីហ្នឹងលែងមានតែហ្មង គឺលោកច្បាស់លាស់តែកម្មនិងផលហ្មងច្បាស់លាស់តែអញ្ចឹងហេតុហើយផលលោកឃើញតែហេតុហើយផលច្បាស់តែហ្មងអត់មានសពិចសពិលអីទៀតទេអត់ទេហើយដល់ទស្សកទាបើយើងគិតនៅក្នុងអោខៈដដែលហ្នឹងគឺលះនៅអឺភវខៈហើយដល់ទៅអនាគាលះកម្មោខៈ ព្រោះអនាគាហ្នឹងលែងមានចិត្តស្រឡាញ់រវាងស្រីប្រុសអីកាមគុណអីចឹងទៀតចប់ត្រឹមអនាគាត្រឹមសោតាមានធម្មតាសោតាមានប្តីមានប្រពន្ធចេះត្រេកត្រអាលរឿងកាមគុណអីធម្មតាប៉ុន្តែ កម្រិតវាមាន កម្រិតលោកស្មោះត្រង់ដៃគូលោកមិនចេះក្បត់ទេសោតាឡើងទៅអត់ចេះក្បត់គ្នាទេពុទ្ធជននេះកលៀសបន្តិចក្បត់គ្នាឡើចិត្តវាមិនមិនចេះល្មមត្រឹម សោតាឡើងទៅសំបីតែត្រូវតែមានប្តីប្រពន្ធអីគឺអាចិត្តស្មោះត្រង់ហ្នឹងមានជាដរាបណាអត់មានវិវេអីទេហើយដល់ទៅព្រះរហន្តគឺលះដល់ទៅអវិជ្ជាអវិជោខៈណាអន្លង់គឺអវិជ្ជាអញ្ចឹងបានភាពជាព្រះរហន្តនឹងលះតាមលំដាប់ការសោតាលះទិដ្ឋិសកតាលះភព អនាគាលះកាមដល់ព្រះរហន្តលះអវិជ្ជាឃើញទេបន្តបន្តបន្តមកចឹងហ្នឹងគិតតាមអោខៈបើយើងគិតតាំងសាំងយោចនៈអាហ្នឹងយើងរៀបរាប់តាមនឹងផ្សេងទៀតទៅរៀនទៅរៀនអកុសលធម៌9កងយល់កាន់តែយល់ពីពីព្រះអរិយបុគ្គលដល់យើងរៀនចឹងទៅអត់មានអីអស្ចារ្យបង រឿងអស្ចារ្យដូចថាអូលោកឲ្យប៉ុនយើងចេះស្វែងគុំលោកទៅបានប៉ុនចេះចេះចេះចេះចេះយើងមានសេរីសួស្តីចេះចេះទៅស្វែងគុំលោកអត់បើអាត្មាចង់ជួបមិនណាមិនចង់បើជាអរិយបុគ្គលមែនទៅដល់សួរតែ technique ទេទៅត្រូវប្រតិបត្តិយ៉ាងម៉េចតើអឺត្រូវមានកលឹះគិតយ៉ាងណាបើទៅសួរសួរអញ្ចឹងតែឲ្យទៅសុំអីអាត្មាមិនសុំទោះបីជួបព្រះអង្គមកឥឡូវហ្នឹងក៏ដោយពួកវាច្បាស់ហើយរឿងហ្នឹង ហើយបើយើងគិតនៅក្នុងអកុសលចិត្ត12អកុសលចិត្តទាំងអស់មាន12លោភៈមូលចិត្ត8ទោសមូលចិត្ត2និងមោហមូលចិត្ត2សោតាងលះអស់5អឺនឹងលះអស់5ដួងគឺលោភៈមូលចិត្តណាដែល មានឈ្មោះថាទិដ្ឋកតសម្បយុត្តដែលប្រកបជាមួយនឹងអមិច្ឆាទិដ្ឋិយល់ខុសហ្នឹងហើយនឹងមោហៈមូលចិត្តមួយឈ្មោះថាវិជកិច្ឆាសម្បយុត្តហ្នឹងលះដាច់ពី សោតាអស់លីងលែងមាន សង្ស័យក្នុងពុទ្ធពធប្រសងឯងលែងមានអូហើយដល់សកតិប៉ុន្តែធ្វើឲ្យអានៅសល់ទាំងប្រមាណហ្នឹងស្ដើងជាងមុនណាធ្វើឲ្យស្ដើងជាងមុនមិននៅ ក្រាស់ខ្មឹកឯងដល់ទៅអាណាគេលះពីដួងទៀតលះតោសមូលចិត្តពីដួងទៀតចឹងមកដល់អាណាគេនឹងលះអស់7ដួងនៅសល់5គឺលោភៈ ទិដ្ឋកតវពយុត្ត4ដែលប្រះចតិដ្ឋិហ្នឹងហើយនឹងឧទ្ធចៈសមយុត្ត1ដល់ទៅព្រះរហន្តលះហ្នឹងអស់អញ្ចឹងដើម្បីយល់ថាតើកម្រិតនៃចិត្តរបស់អរិយបុគ្គលទាំងឡាយយើងត្រូវរៀនអំពីកិលេសកុំរៀនពីគុណធម៌យើងមិនយល់ទេស្អីដែលមិនមានក្នុងយើងយើងមិនយល់ទេអញ្ចឹងយើងរៀនពីអ្វីដែលយើងយល់ឧទាហរណ៍ថាយើងតាំងពីកើតមកយើង ឈឺខ្លងរហូតហើយយើងចង់ទៅព្យាយាមយល់ថាតើពេលជានឹងមានសភាពយ៉ាងម៉េចយើងបាក់យល់ណាយើងយល់ថាតើពេលយើងលមោះនឹងបាក់ម៉េចហើយវាអស់អបបាក់លមោះបាក់ឈឺនឹងទៅ អានឹងហើយពេលជាដូចគ្នានឹងយើងយល់អំពីស្ថានភាពនៃកម្រិតចិត្តរបស់អរិយបុគ្គលកុំព្យាយាមថាតើចិត្តលោកម៉េចចិត្តលោកម៉េចចិត្តលោកម៉េចវាអត់មាននៅក្នុងយើង យើងរៀនស្អីដែលមានក្នុងយើងឥឡូវស្អីខ្លះមានក្នុងយើងលោភៈមានទេទោសៈមានទេចំណែនមានទេអីមានទេគឺវាអស់អាហ្នឹងឯងហ្នឹងហ្នឹងចឹងប៉ុណ្ណឹងជាដើមអូម្នាក់ណានេះសេវែងដឹងជាសំណួរឬក៏ជាស្អីអ៊ុនសិតវិសាលខ្ញុំកណា ខ្ញុំកណាចូលចិត្តស្ដាប់ការ ទេសនារបស់ព្រះអង្គទោះបីខ្ញុំកណានៅយុវវ័យ17ណាក្មេងហ្នឹងឯងល្អក៏ដោយចោះព្រោះថាកាលដែលខ្ញុំកណាបាន ស្ដាប់ធម៌ទេសនារួចហើយធ្វើឲ្យពន្លឺបញ្ញាក្នុងសន្តានចិត្តខ្ញុំកណាចាប់ផ្ដើមកើតមានឡើងម្ដងបន្តិចម្ដងបន្តិចហើយជាពិសេសនោះគឺខ្ញុំកណាយកធម៌ដែលព្រះអង្គសម្ដែងកន្លងមក ដែលខ្ញុំកណាធ្លាប់ស្ដាប់នោះយកទៅប្រើការក្នុងជីវិត ប្រចាំថ្ងៃឃើញថាទទួលបាន ប្រយោជន៍មែនហើយនេះហើយដែលខ្ញុំកណាកើតនៅសេចក្តីជ្រះថ្លាមែនទែនតែម្ដង ចំណុចដែលខ្ញុំកណាចង់សាកសួរនោះគឺបញ្ហាការនិយាយស្ដីជាមួយព្រះសង្ឃព្រោះខ្ញុំកណាមិនសូវបានទៅកាន់ទីវត្តអារាមទេ ព្រោះជាប់រៀនទើបមិនដឹងថាគូនិយាយយ៉ាងម៉េចឲ្យត្រូវបែបផែននៃព្រះសង្ឃបាទ មុននឹង ប្រាប់ថ្មក្រណយល់បញ្យល់បន្តិចថា ការនិយាយបែបផែនមាន លោកម្ចាស់មានដេចគុណមានស្អីស្អីហ្នឹងណាគឺវាជា culture របស់យើងជាវប្បធម៌របស់យើងទេ យើងកុំបំភ័យគ្នារហូតដល់អូតែនិយាយខុសបាបនិយាយខុសបាបខុសបាបហ្នឹងវាទាល់តែមានចេតនាប្រមាថណា ទល់តែមានចេតនាប្រមាថបានបាបតែបើគាត់ណាហៅខុសនិយាយច្រឡំកណាអាត្មា អីដោយអចេតនាអញ្ចឹងវាអត់មានបាបអីទេនឹងវាគ្រាន់តែខុសនឹងប្រពៃណីរបស់យើងតែប៉ុណ្ណោះពីព្រោះអីពាក្យដើមដែលនិយាយ នៅក្នុងភាសាបាលីมันមាន ការចែកអីច្រើនទេឧទាហរណ៍ដូចពាក្យថាអហង្គអហង្គអង់គ្លេសស្មើនឹង I ណា I ខ្មែរប្រែបានច្រើនណាស់ ប្រហែលថាអញប្រហែលថាខ្ញុំប្រហែលថាយើងប្រហែលថាគ្នាអីចឹងច្រើនណាស់ទូបង្គំខ្ញុំប្រកករណាខ្ញុំបាទខ្ញុំម្ចាស់ខ្ញុំព្រះអង្គអានឹងវាអាស្រ័យទៅលើប្រទេសដែលមានពាក្យច្រើន គឺប្រទេសដែលមានស្ដេចនៅភាសាភាសានៅក្នុងតំបន់ដែលមានការចែកជាវាខ្យស័ព្ទច្រើនជា រាជស័ព្ទជាស្អីសង្ឃស័ព្ទអីហ្នឹងដោយសារមានស្ដេចហើយដោយសារវប្បធម៌យើងមាន ព្រះរាជា តាំងពីដើមមកដូច្នេះហើយ បានយើងចែកទៅរាជស័ព្ទទៅសង្ឃស័ព្ទទៅអីចឹងទៅប៉ុន្តែគ្រាន់តែជំរាបថានិយាយខុសនិយាយខ្ញុំនិយាយបាបនិយាយអីហ្នឹងឲ្យជាបាបមិនមែនជាបាបទេកុំបំភ័យគ្នាចឹងបាបវាទល់តែចេញពីចេតនាអាក្រក់មើងងាយ ទោះបីហៅដោយគុណក៏ប៉ុន្តែបើចិត្តអត់គោរពចិត្តប្រមាថនៅតែអាក្រក់ដដែលដោយពាក្យថាបណ្ឌិតចឹងបណ្ឌិតនៅក្នុងអកោសវត្ថុអាបណ្ឌិតអាអ្នកចេះហើយគេអ្នកចេះបន្ថែមអារបៀបមើងងាយអញ្ចឹងពាក្យត្រូវតែបន្ថែមអានតិចមកដោយអាចិត្តមើងងាយមើលថោកអញ្ចឹងទៅជាអកុសលបាត់ហើយគេណា ហើយនៅក្នុងភាសាបាលីពពុទ្ធក៏ព្រះអង្គហៅខ្លួនឯងថាអហង្គដែរអហង្គអានៅពេលដែលសាវកនិយាយទៅកាន់ព្រះអង្គអហង្គដូចគ្នាចឹងមែនយើងរៀងពិបាកបន្តិចភាសាយើងដោយអង់គ្លេសវាអត់មានអីច្រើនទេអាយទាំងអស់អត់មានអញមានខ្ញុំអីប៉ុន្តែគេស្ដាប់ tone ស្ដាប់អា អាលើកដាក់សំឡេងអា intonation ណាអារបៀបលើកដាក់រាយនិយាយរៀងទុនទៅមានតែយើងគោរពមិននិយាយរៀងខ្មោះខ្មោះទៅខឹងអញ្ចឹងគេសម្គាល់អញ្ចឹងវិញអាត្មានឹងមែនទែនទៅវាដូចជាពិបាកដែរពាក្យខ្មែរយើងវាច្រើនពេកទៅអ្នកមកបួសយូរហើយមិនគិតថាច្រើនទេអាហ្នឹងបើគណៈអ្នកគ្នាមិនធ្លាប់វាច្រើនមែនហ្នឹងមើលគណៈ ខ្លួនឯងមួយស្អីខ្លះខ្ញុំខ្ញុំបាទខ្ញុំម្ចាស់ខ្ញុំព្រះអង្គទូលបង្គំខ្ញុំកណាកណាច្រើនណាស់ច្រើនប៉ុន្តែចេះបើសិនជាយើងមើលនៅក្នុងបៃដកលោកប្រែមកតិចដែរទេអត់មានចែកដឹកគុណអត់មានចែកព្រះមហាអត់មានចែកស្អីច្រើនទេ មានតែដូចមានតែពីរដែលហៅគ្នាណែនអីហៅអវសោអញ្ចឹងអវសោអញ្ចឹងទៅយូរទៅធ្លាប់ដំបងដូចរៀងអៀនអៀនមាត់ប៉ុន្តែហៅយូរទៅដូចធ្លាប់ដែរឬក៏ហៅចំឈ្មោះបាននៅក្នុងវិន័យពេលដែលកាលព្រះអង្គនៅអត់មានចែកអីកន្លែងហ្នឹងដល់ពេលព្រះអង្គចិត្តបរិនិព្វានអនន្តសួរថាតើភិក្ខុចាស់ក្មេងអីគូហៅ គ្នាមិនម៉េច បានព្រះអង្គប្រាប់ទៅថាគួរហៅភិក្ខុអ្នកបួសមុនហៅថាផន់ទេហើយហៅអ្នកបួសក្រោយទៅហៅចំឈ្មោះក៏បាន ហៅអវសោក៏បានហើយដល់ទៅកុហកគេហៅលោកក៏គេហៅពាក្យថាប៉ុនទេចឹងដែរអញ្ចឹងកុហកចាស់ក្មេងបែបណាក៏ដោយគេហៅបព្វជិតហៅភិក្ខុហៅសាមណេរគេហៅថាផនទេ ដែលផនទេនឹងប្រែថាលោកម្ចាស់ហ្នឹងហើយ ហើយទៅកន្លែងខ្លាំងវាបាត់លោកទៅវានៅតែម្ចាស់ម្ចាស់កន្លែងទៀតទៅវាចេញប្រគុណចាស់គុណចាស់អីចឹងចិត្តបន្ថែមណាក្នុងបៃដកអត់មាន ពាក្យគុណម្ចាស់អីដូចគុណអីអត់ទេអត់មានទេខ្មែរយើងចេះបង្កើតច្រើនទេអញ្ចឹងបើតាមវិន័យក្នុងបៃដកដែលលោកប្រែវិន័យកដោប្រសូកដោហ្នឹងពាក្យដែលគេហៅ លោក មានតែមួយម៉ាត់ទេគឺលោកម្ចាស់ហ្នឹងហើយអាត្មាមើលបៃដកទៅឃើញតែអញ្ចឹងលោកប្រែពាក្យ ដែលអ្នកបួសក្រោយហៅអ្នកបួសមុនឬក៏កុហកហៅលោកហ្នឹងហៅថាលោកម្ចាស់ប៉ុណ្ណាលោកម្ចាស់ហើយលោកម្ចាស់នេះគ្មានតំណែងគ្មានអីទេហ្នឹងអញ្ចឹងបានបានថ្ងៃមុនហ្នឹងគេគិតថាអូពាក្យថាម្ចាស់គ្រូអីហ្នឹងវាធំសម្បើមមានអីធំចាញ់ពាក្យដឹកគុណហ្នឹងបើក្នុងវចនានុក្រមលោកបច្ចៈ អឺពាក្យថាដឹកគុណហ្នឹងប្រើសម្រាប់ប្រធារៈធំធំមានតំណែងជា គ្រូបាទ្យាយជាជាជាគ្រូឧបជាជាគ្រូសោតឬក៏ចៅអធិការឡើងទៅបានគេហៅថាដឹកគុណវាមកពីពាក្យថាប្រដេជគុណមានងារណាមានងារបានគេហៅថាប្រដេជគុណហ្នឹងខ្មែរយើងចែកទៀតមិនមែនរឿងវិន័យចែកទេ ភាសាខ្មែរយើងចែកទេហៅដឹកគុណអីហ្នឹងណាដឹកគុណហ្នឹងតើមានងារមែនតើទៅនឹងងារជាចៅតិកាអីចឹងទៅដូចក្នុងវត្តចឹងធម្មតាគេហៅលោកម្ចាស់ទូទៅចឹងទៅ ហើយដល់ពេលគេហ្នឹងមករណាណាមករដឹកគុណតែកាលណាគេនិយាយថាមករដឹកគុណដឹងថាធំជាងគេហើយដឹកគុណបដិជគុណចឹងណា នឹងពាក្យដូចគុណហ្នឹងប៉ុន្តែយើងហៅទូទៅបើនៅខាងតកែវខាងអីស្មាធ្លាប់វាបាត់អដែកទៅនៅគុណគុណគុណប៉ុន្តែពាក្យគុណដូចគុណហ្នឹងលោកអត់មាន ប្រើទេ ក្នុងបៃដកហ្នឹងលោកអត់មានទេតែមើលក្នុងវចនានុក្រមលោកពយលចឹងថាពាក្យដូចគុណឬបដិជគុណហ្នឹងទាល់តែលោកធំធំអឺជាចៅអធិការជាអីឡើងទៅជាប្រគ្រូ អនុគុណអីចឹងគេហៅប្រដេជគុណប្រដេជគុណអនុគុណព្រះដេជប្រគុណព្រះអនុគុណអីចឹងប៉ុន្តែណែនតូចតូចគេមិនហៅប្រដេជគុណទេគេហៅពាក្យលោកម្ចាស់ធម្មតាទូទៅហ្នឹងហើយមានអីធំញោមហៅអាត្មាម្ចាស់គ្រូគិតថាអាត្មានឹងងារធំណាស់ហើយយ៉ាងមើលទៅហើយវាទៅនឹងពាក្យហ្នឹងកុំហៅទៅបើទៅ ពេកកុំហៅតាមពិតចែកនឹងចែកអញ្ចេះទេពាក្យហ្នឹងនោះអាត្មាក៏មិន ទៅកំងឲ្យគេហៅអីទេដោយសារអីអ្នកបង្រៀនគេមិនហៅថាគ្រូហើយដូចយើងហៅថា លោកគ្រូអ្នកគ្រូអញ្ចឹងកុហកលោកលោកស្រី ដល់លោកគេហៅលោកម្ចាស់ដល់ពេលនៅវត្តហ្នឹងវាមាន គ្រូបរៀនជាកុហកផងវាមាន លោកសង្ឃផងអញ្ចឹងលោក លោកគ្រូហ្នឹង គេហៅចំពោះអ្នក ដែលអត់បួសគេហៅលោកគ្រូអញ្ចឹងទៅ អឺកុំឲ្យច្រឡំគ្នា លោកម្ចាស់ដែលជាគ្រូនោះលោកម្ចាស់ដែលធ្វើគ្រូនោះអញ្ចឹងវាវែងពេលហ្នឹងគេកាត់ទៅគេហៅលោកម្ចាស់គ្រូទៅដូចដែលយូរយូរគេបាត់អាលោកមួយចោលទៅទៀតទៅនៅសល់ម្ចាស់គ្រូទៅអត់មានអីធំហ្នឹងកូនញយមួយហ្នឹងមិនក៏គេនាំគ្នាគិតថាពាក្យហ្នឹងធំហ៎អាត្មាអត់ដែលមាន feeling ថាពាក្យហ្នឹងធំផងណាគ្រាន់តែសម្គាល់ថាលោកហ្នឹងធ្វើគ្រូបរិញ្ញាប៉ុណ្ណា បើគេហៅលោក គ្រូគេហៅកុហកធម្មតាបើថាលោកម្ចាស់គ្រូលោកហ្នឹងគ្រូជាលោកតែប៉ុណ្ណឹងមានន័យធំហ្មងហើយពីណាចង់បានយកទៅឈ្មោះហ្នឹងមានអីមកពីពាក្យដើមថាលោកម្ចាស់ធម្មតាហ្នឹងលោកគុណដែរក៏គេហៅលោកម្ចាស់ លោកម្ចាស់អង្គនេះលោកម្ចាស់អង្គនោះហើយបើលោកធ្វើគ្រូគេហៅលោកម្ចាស់គ្រូទៅប៉ុណ្ណឹងមានអីធំមានតំណែងណាអត់មានទេ ការបញ្ជាក់ថាលោកម្ចាស់អង្គហ្នឹងលោកធ្វើគ្រូទៅប៉ុណ្ណឹងអឺមកចង្អៀតចង្អល់ឯពាកហៅហ្នឹងមកហៅហីទៅមិនអីទេនឹងអញ្ចឹងមកវិញថាបើបើឲ្យងាយមែនទេនោះហៅទៅលោកម្ចាស់លោកម្ចាស់ ហើយនឹងកណាចេះតែពីរពីរហ្នឹងបានណានិយាយបានណាអង្គណាក៏ដែរហៅលំចាស់ធម្មតាលំចាស់ហើយនឹងឆ្លើយលោកក៏កណាហើយខ្លួនឯងជាអាយហ្នឹងក៏កណាចេះតែពីរហ្នឹងទៅកលែងផ្្លាត់ណាបើលោកប្រាប់អីឆ្លើយកណាខ្ញុំកណាទៅទទួលលោកម្ចាស់អឺលោកថាម៉ោងម៉ោងប៉ុណ្ណេះណាកណាប៉ុណ្ណឹងលោកម្ចាស់កណាលោកម្ចាស់កណា ចប់ហ่ะប៉ុណ្ណឹងបាច់ច្រើនបាច់គុណផងព្រះដឹកគុណផងព្រះមហាផង ព្រះគ្រូផងអូច្រើនណាស់កាត់កាត់ឡា